បាទខ្ញុំកណាសូមថ្វាយបង្គំព្រះគុណម្ចាស់គ្រប់ព្រះអង្គសូមជម្រាបសួរបងប្អូនជនរួមជាតិអឺវិចម្ងាយអឺដែលបានតាមដានទូទួលនេតការ នៅក្នុងរាត្រីនេះ ហើយអឺខ្ញុំសូមចូលរួមរំលែកទុកអឺការលាចាកលោករបស់ប្រគុណម្ចាស់ងិនផេងប្រគុណម្ចាស់ងិនផេងនៅប្រទេសបារាំងអឺ លោកបានយាងទីបង្គត់នៅយុគមិញនៅប្រទេសបារាំងវេលាម៉ោង10យប់នៅប្រទេសនៅប៉ារីសប្រទេសបារាំងសូមចូលរួម រំលែកទុកប្រជាជនងឿនផេងផងបាទអឺហើយជាកិច្ចដំបូងនេះខ្ញុំក៏សូមជំរាបសួរបងប្អូនទាំងអស់ដែលបានចូលរួម comment ដំបូងគេគឺឯកឧត្តមឯកឧត្តមសាំសាំមីអឺគេសុំញុលបាទ សុំញុលវាងបាទគាត់សុំញុលបាទអឺកាមេរ៉ាកូនខ្មែរតុងទីតុងអឺរំដួលញេមអឺបុផាច័ន្ទអឺបងលេងធីរីហើយអឺលៀងស្រេងរស់ហើយនឹងបងអសតថៃសៅនូននមីងចន្ទ្រាបដីលីកុលដួង មួយយ៉ាងផានវត្តគុងមីគីស៊ូតេតឆូវីមូនីចាន់ឡុង Brittany Baker អឺ Billy Nu ចម្រើនគុងអឺ Elaine Mom អឺបង Edward Thia អឺស្ដុកខាន់មិត្តភូមិគង់វងកណ្ដាលសមុទ្រ សាវេតផាងឌីភូលឹមសានបងហាណាពេតអឺឆយអួងឆយឆយអួងនួនស្រីលីលីសុងបាទជំរាបសួរ លីលីសុងគាត់នៅកលីបញ្ញាអឺសាមួនបាទជំរាបសួរណែនស៊ីថាច់រិនដាគឹមជំរាបសួរបងស្រីណាឌីពៅ បាទជូនពរឆ្នាំថ្មីអូខេជុំកំសែងបាទជំរាបសួរបងមិត្តម៉ានជំរាបសួរបងមិត្តម៉ានខុលកូយ៉ានកូយ៉ានវ៉ាន់បាទជំរាបសួរទេពសៅក៏សូមជំរាបសួរសូមអធិស្ឋានបាទអឺសាក់សុកសារ៉េតអូបងសាក់សុកសារ៉េតបាទជំរាបសួរបង បាទបងសាក់សុសរ៉េតនៅប្រទេសអូស្ត្រាលីប្រជាធិបតេយ្យខ្មែរ បាទជំរាបសួរបងខ្មែរអង្គរជនជាតិភាគតិចបាទកលាបសបាទវនវណ្ណីសារុនគុងអណាធីអឺសុកាថាត់ drummer បងបងខាបងសុខាបាទអ្នកលេងភ្លេងដ៏ចំណានអឺ ពីមុនគាត់លេងភ្លេងលេងភ្លេងនៅដាឡាស់បាទអឺដេម៉ាក់សេងបាទមីសគុណខៀតញាក់ចម្រាចំណានប៉ុតអឺបងហៀលយូសុំញុលមួយសុំញុលមួយបងហៀលយូ ធីណាធានបាទនារីញៀនខេមរាសុកអឺ NKH បាទបាទអឺនៅក្នុងអឺការផ្សាយថ្ងៃនេះគឺខ្ញុំ ចង់រំលឹកបងប្អូនយើងមួយសារទៀតអំពីសារៈសំខាន់ហើយនឹងផលប្រយោជន៍នៃការបោះឆ្នោតឃុំសង្កាត់នៅ ពេលខាងមុខនេះ បាទបងខ្មែរវយជំរាបសួរបងសំលេងខ្មែរបាទវ៉ាន់ដា បាទជំរាបសួរបងវិនមែនបាទសួស្តីអឺការបោះឆ្នោតគុំសង្កាត់ខាងមុខនេះគឺយើងដូចជាថ្ងៃខែខែ5អេអីខ្ញុំអត់ពេលទៅសូមអធិស្ឋានបាទបងប្អូនដឹងច្បាស់ថ្ងៃខែសូមបងប្អូនជួយខមមិនប្រាប់ផងបាទបាទសូមអធិស្ឋានបាទសូមសូមចេញមកផ្លែបាទ បាទអរគុណខេមរាសុកខែ6បាទខែ6នៅថ្ងៃ ទី5ហ្នឹងហើយបាទខ្ញុំច្រឡំធៀបបាទអរគុណបងប្អូនដែលបានចូលរួមខមមិនបាទថ្ងៃទី5ខែ6អឺបាទអឺរឹងប៉ែនបាទជំរាបសួរយមរាជលោកីជំរាបសួរអឺការបោះឆ្នោតឃុំសង្កាត់ខាងមុខនេះគឺជាថ្ងៃសំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរយើងនៅក្នុងប្រទេស ជាពិសេសបងប្អូនយើងដែលកំពុងតែរស់នៅអឺបាត់បង់សេរីភាព បាទក្រោមរបបជនផ្ដាច់ការកុម្មុយនីសហ៊ុនសែនអឺបោះឆ្នោតនេះគឺយើងផ្លាស់ប្ដូរអឺថ្នាក់ដឹកនាំនៅតាមមូលដ្ឋាន ដូចជាចៅសង្កាត់អឺប្រធានឃុំអីជាដើមដែលកន្លងមកពួកគាត់មិនអឺធ្វើការបំរើ បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិនៅក្នុងសង្កាត់ ផ្ទុយទៅវិញបែរជាគម្រាមកំហែងបងប្អូនគ្រប់បែបយ៉ាងអឺមិនដោះស្រាយរឿងដីធ្លីទៅធ្វើសម្បត្តិទៅធ្វើអីគឺគាត់អឺទាលុយអឺទាថវិកាហើយមានការរើសអើងនៅក្នុងគណៈបកនយោបាយហ្នឹងគឺជាឱកាស ដែលបងប្អូន ចង់ផ្លាស់ប្ដូរបានហើយបាទហើយអឺឱកាសនេះ ខ្ញុំចង់ជម្រាបបងប្អូនថាមិនមែនយើងផ្លាស់ប្ដូរដើម្បីអំណាចរបស់ថ្នាក់ដឹកនាំកម្ពុជាណាទេ បាទគឺអំណាចមន្ត្រីនៅក្នុងឃុំសង្កាត់នឹងតែម្ដងគឺជា អំណាចដែលនៅគៀកនឹងបងប្អូនប្រជាពលរដ្ឋជាទីបំផុតសម្រាប់ខ្ញុំនៅក្នុងប្រទេសកម្ពុជាយើងនេះបោះឆ្នោតឃុំសង្កាត់នេះគឺថាមានសារៈសំខាន់សឹងតែថាធំជាងអឺបោះឆ្នោតជាតិទៅទៀតក៏ប៉ុន្តែអឺការបោះឆ្នោតឃុំសង្កាត់នឹងយើង ជិះរើសតំណាងបោះឆ្នោតអឺបាទសុំទោស Come on let's go សុំចាំមកផ្លែបងប្អូន Inside បាទជំរាបសួរលោកពូរិច្ឆិតបាទអឺយើងបោះឆ្នោតដើម្បីឲ្យមានអឺកិច្ចអឺកិច្ចការ ដំណើរការបាទសំទោសបងប្អូនខ្ញុំដូរកន្លែងផ្សាយបន្តិច បាទมันអាចផ្សាយទីនេះបានបាទនេះតស្តាត that's it no more put water in the house. No, all water over there. Over there. មកនេះចាំងភ្នែកអឺបាទចាំងមើលអត់ឃើញបាទភ្លើងវាចាំងអេក្រង់បាទមានដោទៅកន្លែង ដើមវិញ បាទសូមអធិស្ឋានបងប្អូនមានការរំខាន បាទវាមិនចង់អញ្ចឹងទេប៉ុន្តែ វាមាន ការរំខានបាទអឺ No no no no no ព្រោះអឺកូនវាលេងទឹកនៅខាងក្រៅហើយ កំពុងតែឆ្លោះជាមួយម៉ាក់វាបាទបាទវាចាប់ដើមចេះតមន់យ៉ាងហ្នឹងបាទអឺ បងសួងឈៀនបាទជំរាបសួរបងសួងឈៀនស្វាយចាប់ដើមមានក្តាប់នៅបងសួងឈៀនពេលណាមានក្តាប់ស្វាយចាំប្រាប់ខ្ញុំខ្ញុំទៅបេះបើកបើកបើកឡានទៅកលីទៅបេះស្វាយបងអឺទុយសប៉ះម៉ងពោបាទជំរាបសួរខានជួបគ្នាយូរពូលឹមបាទអូខេអឺអឺហ្នឹងហើយសូមអធិស្ឋានមុនហ្នឹងអញ្ចឹងទៅយើងកំពុងតែនិយាយទៅដល់រឿងបោះឆ្នោតបដូរមេភូមិ អឺបំរើបៈដាក់មេឃុំបំរើរាសបាទអាហ្នឹងគឺយើង នៅតែប្រើដដែលទេពីព្រោះវាជាអឺដំណោះស្រាយបងប្អូនយើង នៅក្នុងឱកាសពេលនេះហើយមានអឺការផ្លាស់ប្ដូរទៅតាមភូមិឃុំទៅតាមសង្កាត់ហ្នឹងគឺផលប្រយោជន៍សម្រាប់បងប្អូនប្រជាពលរដ្ឋហ្នឹងឯងបងប្អូននៅតាមភូមិតាមឃុំនៅតាមសង្កាត់ហើយខ្ញុំឃើញអឺ គណៈបកតែមួយគត់ដែលអាចមានលទ្ធភាពទៅចូលរួមប្រកួត នៅក្នុងដំណាក់កាលពេលនឹងបានហ្នឹងគឺមានតែខាងភ្លើងទៀនទេខាងគ្រូជាតិគេមិនអោយយើងចូលប្រកួតទេបាទគាត់ខ្លាចគាត់ភ័យខ្លួនគាត់កំពុងតែដេកសម័យសម័យរវើរវាយឃើញសមោសង្គ្រោះជាតិឃើញអឺមុខលោកប្រធានសំរងស៊ីហ្នឹងក៏របបហ៊ុនសែនហ្នឹងគេភ័យដែរបាទគេខ្លាចហើយសម្រាប់ពេលនោះសម្បីតែអ្នកដែល អឺពាក់អាវឬក៏អ្នកសកម្មជនណាដែលគាត់ដឹងថា គឺជាអ្នកគ្រប់គ្រងអ្នកបាសង្គ្រោះជាតិហ្នឹងក៏គេធ្វើទុកបុកម្នេញដែរគឺខ្លាចខ្លាចសង្គ្រោះជាតិហ្នឹងខ្លាចយកតែមែនតែនបាទហើយខ្ញុំចង់សូមជម្រាបបងប្អូនអំពីបើកវងកញ្ចក់បន្តិចបាទចំពោះជំហររបស់ថ្នាក់ដឹកនាំជាពិសេសលោកប្រធាន សំរងស៊ីហើយនិងលោកប្រធានកឹមសុខាពេលនេះ គឺយើង នៅតែរក្សាចំហដើមដដែលទេ បាទរក្សាចំហដើមដដែលទេយើងមិនខ្វល់អឺមនុស្សដែលនៅក្បែរលោកប្រធានកម្មសខាហ្នឹងបាទញុះញង់យ៉ាងម៉េចទេឥឡូវខ្ញុំចង់ឲ្យបងប្អូនស្ដាប់ប្រសាសន៍របស់លោកប្រធានសំរងស៊ីថ្មីថ្មីនេះ បាទខ្លី បាទសម្ភាសជាមួយ នឹងបងជុនច័ន្ទបុតសូមបងប្អូនស្ដាប់សម្ភាសរបស់លោកសំរងស៊ីខ្លីនេះបាទសារឡើងវិញហើយបងប្អូនអាចយល់អំពីអ្វី ដែលកំពុងតែជំហររបស់ថ្នាក់ដឹកនាំទាំងពីរបាទសូមអញ្ជើញបាទពេលណាលោកកឹមសុខាដែលជា ប្រធានស្របច្បាប់ ទទួលបានសេរីភាពពេញលេញឡើងវិញសេរីភាពពេញលេញនេះគឺថាអាចធ្វើសកម្មភាពនយោបាយមិនត្រឹមតែនិយាយទេគឺធ្វើសកម្មភាពចេញមុខយ៉ាងសកម្មហើយលោកកឹមសុខានិយាយបង្ហាញយោបល់របស់លោកផ្ទាល់មិនមែនមានអ្នកបកស្រាយមិនចាំបាច់មានថៃបកទេត្រូវអាចនិយាយខ្លួនឯងហើយពេលបច្ចុប្បន្ននេះតលតែនៅក្រៅប្រទេស ចេញមកក្រៅប្រទេសមួយរយៈពេលយ៉ាងខ្លីក៏បានដែរបានលោកមានសេរីភាពនិយាយដោយថានិយាយទៅអរគុណសហ ភាពអឺរ៉ុបនៅទីក្រុង Brussels ប្រទេស Belgium ទៅតែ24ម៉ោងក៏បានសម្វិលត្រឡប់មកប្រទេសកម្ពុជាវិញពេលដែលនៅ ក្រៅប្រទេសហ្នឹងពេលហ្នឹងមានសេរីភាពនិយាយពេលហ្នឹងលោកគឹមសុខាថាម៉េចខ្ញុំនឹងគោរពតាមអ្វីដែលខ្ញុំបានសន្យាគឺខ្ញុំនឹងលាលែងពីតំណែងជាប្រធានស្ដីទីឲ្យលោកគឹមសុខាធ្វើជាប្រធានគណៈបកសង្គ្រោះជាតិពេលនោះមានន័យថាគណៈបកសង្គ្រោះជាតិរស់ឡើងវិញហើយ តំណែងនោះរបស់គាត់ដដែលណាមានទណ្ឌនាយកខ្ញុំគាត់ទៅស្ដីទីតែស្ដីទីមានន័យថាបរោះអាសន្នតែពេលលោកកឹមសុខាមិនអាចធ្វើការកើតសូម្បីតែនិយាយស្ដីក៏មិនអាចនិយាយបានពេលនោះខ្ញុំត្រូវធ្វើប្រធានស្ដីទីត្រូវមានម្នាក់ចេញមុខតំណាងឲ្យគណៈបកដឹកនាំគណៈបកតែពេលណាលោកកឹមសុខាគាត់ មានសិទ្ធិសេរីភាពពេញលេញដើម្បីដឹកនាំគណៈបកគឺគាត់អត់មានខ្លាចហ៊ុនសែនគាត់អត់មានខ្លាចអ្នកណាទៀតមកលួចធ្វើបាបគាត់ចាប់គាត់អីឡើងវិញហើយគាត់មានសន្តិសុខ100%ពេលហ្នឹងយើងអាចជឿជាក់ ជាក់បានប៉ុន្តែពេលណាគ្រាន់តែមានអ្នកបកស្រាយថាអញ្ចេះថាអញ្ចោះយើងមិនធន់ជឿ ខ្ញុំសូមជម្រាបទៅបងប្អូនជនរួមជាតិទាំងអស់ហើយជាពិសេសអ្នកគ្រប់គ្រងគណៈបកសង្គ្រោះជាតិថាកុំគ្រប់គ្រងសំរងស៊ីជាបុគ្គលកុំគ្រប់គ្រងគឹមសុខាជាបុគ្គលអាស្រ័យលើជំហរសំរងស៊ីអាស្រ័យលើជំហរគឹមសុខាបើបុគ្គលដែលយើងឲ្យធ្វើមេយើងនោះបើបុគ្គលនឹងនៅស្មោះត្រង់បុគ្គលនឹងរក្សាឧត្តមគតិដើមរបស់យើងទាំងអស់គ្នានឹងសម្ដៅតាមបុគ្គលនោះតែបើបុគ្គលនោះបោះបង់ឧត្តមគតិដើមរបស់យើងហើយបុគ្គលនោះធ្វើអ្វីមិនសមរម្យធ្វើឲ្យយើងបាត់បង់ការជឿជាក់កុំដើ ដើរតាមកុំដើរតាមបុគ្គលបុគ្គលទាំងមេទាំងអ្នកដែលគ្រប់គ្រងត្រូវតែមានឧត្តមគតិដូចគ្នានឹងហើយក្នុងជួរគណៈបកសង្គ្រោះជាតិសិទ្ធិអ្នកស្ម័គ្រចិត្តយើងមានទទួលប្រាក់ខែណាផ្ទុយទៅវិញយើងចាយលុយយើងណាហើយយើងរងគ្រោះការគម្រាមកំហែងគ្រប់សពបែបមកលើយើងដូច្នេះយើងមិនមែនមានចៅវាយទេមិនមែនថៅខែមិនមែនអ្នកណាជួលយើងអត់មានអ្នកណាប្រើយើងបង្ខំយើងបានយើងធ្វើដោយស្ម័គ្រចិត្តអញ្ចឹងតើទៅពេញចិត្តយើងដែរបានយើងធ្វើយើងស្ម័គ្រចិត្តតែតើយើងពេញចិត្តអញ្ចឹងហើយពេញ ចិត្តអានឹងអាស្រ័យលើការវិនិច្ឆ័យបើយើងឃើញថាបុគ្គលនោះ ជាទីគោរពនឹងយើងចាត់ទុកបុគ្គលនោះជាមេយើងយើងដើរតាមតែបើបុគ្គលនោះធ្វើអ្វីឲ្យយើងបាត់បង់ការបាទនេះអឺអ្វីដែលជាអឺប្រសាសន៍របស់លោកប្រធានសំរងស៊ីថ្មីថ្មីនេះបាទអញ្ចឹងខ្ញុំចង់បកទៅពីរឿងដែលខ្ញុំបាទសម្ភាសអាដាមទាំងពីរមុនការបោះឆ្នោតបន្តិចពីព្រោះប្រជាពលរដ្ឋនៅតែ សូមកុំឲ្យឯកឧត្តមកបត់គ្នាសូមកុំឲ្យឯកឧត្តមបំបែកបំបាក់បានខ្ញុំសូមសួរម្ដងទៀតមើលបើសិនជាមានការបោយដៃដើម្បីបំបែកឯកឧត្តមទាំងពីរតើឯកឧត្តមទាំងពីរនៅតែសន្យាថានឹងមិនបែកបាក់គ្នាទេខ្ញុំបានចំពោះមុខប្រជារាស្ត្រខ្មែរគ្រប់ខេត្តក្រុងដែលលោកកឹមសុខាឲ្យខ្ញុំបាន ទៅសួរសុខទុក្ខប្រជាពលរដ្ឋពេលយុទ្ធនាការឃោសនាបោះឆ្នោតខ្ញុំបានប្រាប់ជម្រាបបងប្អូនថា គឹមសុខានិងសំរងស៊ីជាដៃគូស្លាប់រស់ដើម្បីសង្គ្រោះជាតិយើងទាំងអស់គ្នាហើយជំហរនេះគឺយើងនៅរក្សាជារៀងរហូតខ្ញុំសូមបញ្ជាក់ដោយលោកប្រធានសំរងស៊ីផងដែរគឺថាយើងដែលរួបរวมគ្នានេះ គឺដើម្បីផ្លាស់ប្ដូរហើយយើងលះបង់រហូតដល់អាយុជីវិតប្រឈមមុខនឹងគ្រោះថ្នាក់យ៉ាងច្រើននេះគឺដើម្បីសង្គ្រោះជាតិដូច្នេះ យើងមិនមែនលះបង់ដើម្បីតំណែងលះបង់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនទេការលះបង់របស់ពួកយើងនេះខ្ពស់ណាស់ហើយអ្វីដែលធ្វើឲ្យយើងមិនអាចក្បត់គ្នា បានមិនអាចក្បត់ប្រជារាស្ត្របាន គឺការសម្ដែងរបស់ប្រជាប្រដ្ឋនៅពេលយុទ្ធនាការនេះរាប់សែនរាប់លានអ្នកដែលគេបង្ហាញឲ្យយើងឃើញនឹងភ្នែកខ្លួនយើងហើយគេសប្បាយចិត្តនឹងយើងចាប់ដៃគ្នាគេពេញចិត្តនឹងយើងរួបរวมគ្នា ដូច្នេះមួយជីវិតរបស់យើងមិនអាច បែកមួយជីវិតមកបាទមួយជីវិតបែកបែកក្នុងគោលក្នុងយុទ្ធសាស្ត្រនៅក្នុងទិសដៅដែលយើងសង្គ្រោះជាតិជាការសន្យា មួយយ៉ាងមុតមមណាមួយជីវិតបាទបាទច្បាស់ហើយណាបងប្អូនណាលោកប្រធានកឹមសុខាមួយជីវិតបាទគាត់បានប្រកាសហើយមួយជីវិតហើយសូម្បីតែបងជុនច័ន្ទបុតក៏គាត់បានបញ្ជាក់ក៏បានបញ្ជាក់ដែរណាមួយជីវិតហ្មងគាត់បើកផ្ទៃធំធំបាទអញ្ចឹង គឺថាជាមិនអាចមានការផ្លាស់ប្ដូរប្រែប្រួលអីទេ បាទគឺមួយជីវិតបាទលោកប្រធានកម្មសខាគាត់បដិញ្ញានៅក្នុងមុខលោកប្រធានសំរងស៊ីហើយនឹងបងជួនច័ន្ទបុតគឺមួយជីវិតបាទហើយលោកប្រធានសំរងស៊ីគាត់ក៏បានអឺផ្ដាំយើងនៅក្នុងកិច្ចកម្ពីរបស់លោកជួនច័ន្ទបុតកាលពីឆ្នាំ2020ផងដែរថាកុំអោយគ្រប់គ្រងត្រឹមតែបុគ្គល លោកសំរងស៊ីដូចជាបុគ្គលកម្មសខាសំខាន់គ្រប់គ្រងជំហរបាទជំហរសំរងស៊ីជំហរកម្មសខា គឺជំហរដើម ដែល ធ្វើឲ្យប្រជាពលរដ្ឋនឹងគ្រប់គ្រងភ្លុកទឹកភ្លុកដីនឹងគឺជំហរនៃការរួបរวมគ្នាហ្នឹងណាបាទអញ្ចឹងគឺបងប្អូនអឺរក្សាជំហរយើងមើលតាម តាមជំហរតើអ្នកណា ដែលនៅតែរក្សាជំហរបាទរក្សាជំហរដោយតែគាត់ ឆ្នាំ2013ចាប់ដៃគ្នាមករហូតមកណាដែលនៅតែរក្សាជំហរគឺ ផ្លាស់ប្ដូររបបហ៊ុនសែនបាទគឺផ្លាស់ប្ដូរតាមរយៈការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ហើយទៀមទីរកយុត្តិធម៌ឲ្យ បងប្អូន ប្រជាពលរដ្ឋរួមទាំងមន្ត្រីរបស់គណៈបកទាំងអស់ដែលត្រូវរងគ្រោះពីការរំលាយគណៈបកសង្គ្រោះជាតិដោយអយុត្តិធម៌ទាំងអស់ហ្នឹងគឺយើងអឺ បន្តរក្សាចំហហ្នឹងគឺទៀមទាយករោគយុតិធធឲ្យគ្នាយើងបាទដែលគេរំលាយទាំងអឺអឺអឺមិនសោះច្បាប់ហ្នឹងបាទអញ្ចឹងចំហគឺយើងនៅតែរក្សាការទៀមទារោគយុតិធធហើយបច្ចុប្បន្ននេះលោកប្រធានកម្មសខាគាត់មិនហ៊ានទៀមទារោគយុតិធធឲ្យថ្នាក់ដឹកនាំមន្ត្រីឃុំសង្កាត់គាត់មិនហ៊ានសម្ដែងការរំលែក ទៅថ្នាក់ដឹកនាំឃុំសង្កាត់អីដែលគាត់គ្រូថ្នាក់ទេ បាទពីព្រោះតែលោកប្រធានកម្មសខាគាត់ស្ថិតនៅក្នុងគំនាបបាទស្ថិតនៅក្នុងគំនាបគាត់រើមិនទួចទេបាទគាត់រើមិនទួចទេហើយមានគេគម្រាមគាត់អញ្ចឹងគាត់ពិបាកណាស់បាទគាត់មិនអាចហាមាត់ សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភូមិសង្កាត់ឬក៏អ្នករងគ្រោះឬក៏សកម្មជនដែលបាត់បង់ជីវិតទេគាត់មិនហ៊ានទេបាទគាត់ហ៊ានត្រឹមតែចូលរួមរំលែកទុក្ខក្រមគ្រួសារហ៊ុនសែនអីគាត់ហ៊ានបានត្រឹមតែប៉ុណ្្នឹងទេបាទប៉ុន្តែសកម្មជននេះគាត់មិនហ៊ានទេដោយសារគាត់ស្ថិតនៅក្នុងគំនាបបាទសូមបងប្អូនយល់បាទគាត់អឺអឺ បាទបាទហ្នឹងហើយបាទជំរាបសួរបងឡាស្រីហើយនឹង Anet Cosmetic បាទជំរាបសួរជូនពរឆ្នាំថ្មីហើយបងប៉ែនរស់បាទលោកពូ Terry Singh បាទជំរាបសួរបាទអឺបាទអាហ្នឹងគឺខ្ញុំចង់រំលឹកបងប្អូនយើងនៅចំហនឹងបន្តទៀតហើយអឺអឺ បាទអឺយើងក៏លេខមើលទៅអឺការបោះឆ្នោតខាងមុខនេះវិញបាទការបោះឆ្នោតខាងមុខនេះវិញគឺយើងអឺអត់មានគណៈបកសង្គ្រោះជាតិចូលរួមទេបាទអត់មានគណៈបកសង្គ្រោះជាតិចូលរួមទេអញ្ចឹងយើងមាន តែគណៈបកភ្លើងទៀនបាទពីព្រោះបោះឆ្នោតផ្លាស់ប្ដូរឃុំសង្កាត់តើបងប្អូនផ្លាស់ប្ដូរតាមឃុំសង្កាត់តើ បាទមានអីដែលយើងត្រូវពិបាកសម្បត្តិចិត្តពិបាកអីខ្វាយខ្វល់ច្រើនណាសំខាន់គឺយើងដូរភូមិគុំសង្កាត់នឹងឲ្យមានគណៈបកភ្លើងទៀនទៅទៅបាទពីព្រោះជឿខ្ញុំទៅបងប្អូនសង្គ្រោះជាតិយើងនៅតែបន្តទៀមទា នៅតែតាមយកមកវិញយ៉ាងឯងហើយអញ្ចឹងបើសិនជាការបោះឆ្នោតនេះអឺគណៈបកភ្លើងទៀនគាត់គ្រប់គ្រងមូលដ្ឋានភូមិឃុំសង្កាត់ថ្ងៃក្រោយបើយើងទៀមទា ឧទាហរណ៍ក្នុងឆ្នាំក្រោយបើយើងបានសង្គ្រោះជាតិមកវិញដើម្បីទៅចូលរួមការបោះឆ្នោតឆ្នាំ2023ណាបើស្អីយើងបានសង្គ្រោះជាតិមកវិញក៏យើងរត់តែស្រួលទៅទៀតប្រកួតជាមួយភ្លើងទៀននោះបាទបាទអ្នកប្រជាធិបតេយ្យដូចគ្នាភ្លើងទៀនដែរមាន ប្រវត្តិទៅតាមវាយគំរាមកំហែងធ្វើបាបតកម្មជនបដតីផងបាទអញ្ចឹងបើសិនជាសង្គ្រោះជាតិមានមកវិញសង្គ្រោះជាតិ ប្រកួតជាមួយភ្លើងទៀនអត់បញ្ហាពីព្រោះអ្នកវិទ្យាទៅបតែងដូចគ្នាប្រកួតប្រកួតដូចគ្នាអាហ្នឹងបើជាឧទាហរណ៍បាទឧទាហរណ៍ប៉ុន្តែបើពេលហ្នឹងអាចមានការចូលរួម បង្កើតទៅជាសម្ព័ន្ធប្រជាធិបតេយ្យអីរួមគ្នាយ៉ាងម៉េចអាហ្នឹងក៏យើងមើលអត់ឃើញដែរពីព្រោះអាហ្នឹងវាជារឿងនយោបាយដំណើរផ្លូវនយោបាយវាមានការបត់បែនមានការយុទ្ធសាស្ត្រអីចឹងទៅតែតែមានការផ្លាស់ប្ដូរអីពីព្រោះជនផ្ដាច់ការគេមានគ្រប់វិធី បាទគេមានទាំងកំភ្លើងគេមានទាំងអំណាចគេមានទាំង លុយអញ្ចឹងគេចង់ធ្វើអ្វីគេចង់កឡុកគេចង់ធ្វើបាបយើងយ៉ាងម៉េចក៏វាបានដែរដូច្នេះយើងជា អ្នកវិជាតបតៃបើយើងជាអ្នកដែលមិនមានអឺអឺយើងមិនប្រើហិង្សាយើងមិនគ្រប់គ្រងឲ្យមានអំពើហិង្សាយើងត្រូវតែមានយុទ្ធវិធីយើងត្រូវតែមានវិធីសាស្ត្រដើម្បីប្រកួត តទល់ជាមួយនឹងពួកផ្ដាច់ការវិញដែរបាទយើងមិនមែនអឺចេះតែតាមអឺ ទៅទៅលងមូលដូចអ្នកខ្លះគាត់ថារងចាំរងចាំសង្គ្រោះជាតិមិនមានសង្គ្រោះជាតិទេគឺអត់មានអីទៅប្រគួតអត់មានអីទៅតវ៉ាគាត់មិនសុខចិត្តរងចាំទោះរងចាំដល់ណាហើយរងចាំនឹងគាត់អាចធ្វើអីបានបាទអ្នកដែលរងចាំហ្នឹងណាបើសិនជាគាត់រវល់ទៅរងចាំណាអត់ទៅដណ្ដើមអឺភូមិឃុំសង្កាត់យកមកអឺ ឲ្យបងប្អូនសកម្មជនគាត់បន្តធ្វើការសិនគាត់រងចាំគាត់រងចាំយកអីគេ បាទ2022ហ្នឹងបោះចោលទៅទេបាទហើយអ្នកខ្លះនោះគេថាអីបោះឆ្នោតយ៉ាងណាក៏មិនឈ្នះហ៊ុនសែនដែរបើបោះឆ្នោតនឹងដឹងតែមិនឈ្នះហ៊ុនសែនទៅហើយបាទទៅបោះឆ្នោតទៅអីហ្នឹងឯងគេហៅទស្សនៈអ្នកដែលដេកបាទទស្សនៈមនុស្សដេកថាបាទអត់តែធ្វើអីទេគិតតែពីដេកថា បាទខ្ញុំចង់ប្រាប់បងប្អូន ឧទាហរណ៍យើងសមរភូមិយើងចង់វាយទៅយកភ្នំយើងវាយយកទៅវាយនៅក្នុងសមរភូមិមួយបាទសមរភូមិមួយប៉ុន្តែយើងដឹងថាយើងមិនអាចចូលទៅដល់យកទៅដល់ទីតាំងធំរបស់គេបានទេបាទប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយយើងទៅរៀបចំបាទ បញ្ជូនតបយើងទៅដាក់ទីតាំងឈរនៅអាកន្លែងតូចតូចហ្នឹងបាទឈរនៅកន្លែងតូចតូចហ្នឹងសិនបើពួកអ្នកដែលវងរកឹតរវល់រកឹតថាអឺតើមានកម្លាំងធំចាំទៅវាយទៅឲ្យយកឈ្នះតែម្ដងហ្មងពួកគាត់នឹងបានតែតរងចាំទេនៅតែនឹងឯងអត់បានឈើធ្វើដំណើរឈានទៅដល់ទីដៅគោលដៅណាទេអត់មានទៅមុខទេអត់មានទៅណារួចទេបាទនៅតែតែអង្គុយទីអង្គុយថាអង្គុយអីចឹងបាទអង្គុយថាអង្គុយអីចឹងអត់ចេះប្រើវិធីសាស្ត្រណាដើម្បីអឺ បង្ខិតទីតាំងឲ្យ បានគៀកទៅដល់សមរភូមិនេះបាទគាត់បានត្រឹមតែថាបានត្រឹមតែថាបាទហើយនិយាយអំពីអឺនិយាយអំពីអឺបោះឆ្នោតបោះឆ្នោតខាងមុខនេះបើបើយើងអឺ ខ្ញុំទៅបងប្អូនភ្លេចបាទភ្លេចបន្តិចទៀតខ្ញុំនឹងបញ្ជាក់សារឡើងវិញសូមអធិស្ឋានបើឃើញសំណួរ បាទឃើញសំណួរហេតុអ្វីកឹមសខាមិនខាត់កូនស្រីគាត់កុំឲ្យវាប្រហែលលោកធានសំស៊ីបងហេងអេនឌីបងអឺហេតុអីបាន ជាបង ដឹងថាលោកកឹមសខាមិនខាត់កូនស្រីគាត់បាទបងហេងអេនឌីបើសំណួរបងសួរល្អបាទសួរថា សំណួរហេតុអ្វីបានជាកឹមសខាមិនខាត់កូនស្រីគាត់ខ្ញុំសួរបងវិញហេតុអីបានជាបងដឹងថាកឹមសខាមិនខាត់កូនស្រី Take it with you take inside take take inside take inside បាទហេតុអីបានជាយើង ដឹងថាគាត់មិនខាត់បាទជួនកាលគាត់ខាត់គាត់ខាត់ដែរប៉ុន្តែបងឯងដឹងហើយកូនសម័យឥឡូវជួនកាលកូនទំនើង កូនវាអត់គ្រប់ម៉ែឪណាអានេះខ្ញុំជាឧទាហរណ៍ទេណាមិនខ្ញុំមិនមែនចោទថាកូនលោកកឹមសុខាហ្នឹងជាកូនទំនើងកូនឆ្លើយអីអឺហិចហើអីដើរលប៉ែលប៉ោយទេខ្ញុំមិនទេទេគាត់ថាកូនខ្លះវាអត់គ្រប់ម៉ែឪវាអាចមានចឹងដែរជួនកាលទៅឪពុកប្រាប់ចឹងទៅអត់ស្ដាប់បាទអត់ស្ដាប់ចឹងទៅអាហ្នឹងយើងយើងមិនដឹងបាទអញ្ចឹងយើងអត់អឺ អត់ហ៊ានគិតយ៉ាងម៉េចទេសំខាន់ដោយដោយលោកប្រធានគាត់ថាអញ្ចឹងឲ្យលោកកឹមសខាគាត់ចេញមកក្រៅឲ្យផុតមកហើយគាត់ប្រកាសទៅអាហ្នឹងវាស្ថិតបញ្ជាក់អំពីចំហរបស់គាត់ណាបាទបើសិនជាគាត់អត់មានអឺនេះទេនៅ ក្នុងប្រទេសកម្ពុជាឥឡូវទេគុំគុំយកសម្ដីគាត់មកធ្វើបាទឪពុកនិងកូននេះបងជាយូរ ឪពុកនឹងកូនឪពុកកូនអីដែលជួនកាលយើងមិនដឹងបងជួនកាលជួនកាលឪប្រាប់ឆ្វេងកូនទៅស្ដាំធ្វើម៉េចទៅបាទយើងអឺយើងមើលមិនឃើញណាបាក់ថាណាបងបាទអញ្ចឹងអឺកុំ កុំកុំអឺកុំយកចំហរបស់កូនកឹមសុខាកុំយកចំហចំហមនុស្សនៅក្បែរលោកកឹមសុខាហ្នឹងមកវិភាគថាអ្វីទាំងអស់ហ្នឹងគឺជាការបញ្ជារបស់លោកកឹមសុខាបាទបាទសម្រាប់ខ្ញុំខ្ញុំនៅតែមានភាពអត់ធ្មត់ហើយខ្ញុំនៅតែជឿជាក់ថាលោកកឹមសុខាហ្នឹងគាត់មិនអឺមិនជាមនុស្សពុះពុលមិនជាមនុស្សអាក្រក់ អឺខូចល្បិចខូចអីអញ្ចឹងឯងបាទខ្លួនឯងមិនហ៊ានអឺចេញមុខវាយប្រហាមកប្រើកូនស្រីមកប្រើដៃជើងអីណាខ្ញុំមិនជឿថាលោកកឹមសុខាគាត់ជាមនុស្សខូចអីណាល្បិចអីខូចយ៉ាងឯងខ្ញុំអត់ជឿទេបាទអញ្ចឹងអឺយើងគ្រាន់តែជាការស្មានទេបាទបាទអឺ Penelope Johnson បាទជំរាបសួ र បាទ is really sad that កម្មសខាសែល histic អឺយើងអត់តន់ដឹងច្បាស់ទេបាទយើងអត់តន់ដឹងច្បាស់ទេព្រោះគាត់ កំពុងតែស្ថិតនៅក្នុងគំនាបហ៊ុនសែនណាបច្ចុប្បន្នណាបាទអឺបាទគាត់ពិបាកបាទយើងឃើញគាត់ចេញដើរទៅណាទៅណីអីបានអឺអីប៉ុន្តែសេរីភាព ជាពិសេសគឺនយោបាយទាំងអស់អ្វីដែលគាត់និយាយហ្នឹងគឺมันបង្ហាញពីឆន្ទៈរបស់គាត់ទេពីព្រោះខ្ញុំមិនជឿថាលោកកឹមសុខាជំហរគាត់ដែលការសម្ភាសជាមួយបងជុនច័ន្ទបុតហើយនិងលោកប្រធានសំរងស៊ីហ្នឹងគាត់បដិញ្ញាថាជាដៃគូស្លាប់រស់ជាមួយលោកប្រធានសំរងស៊ីអស់មួយជីវិតហើយឥឡូវគាត់មកអឺ ផ្លាស់ប្ដូរពាក្យអស់ហ្នឹងខ្ញុំអត់ជឿបាទខ្ញុំអត់ជឿបាទពីព្រោះគាត់ជាប់គំនាបរឿងក្តីក្តាំងនៅតឡាការផងអីផងអញ្ចឹងណាអ្វីដែលខ្ញុំសរសើរគាត់មួយគឺគាត់ថាជំហររបស់គាត់គឺគាត់ទៀមទីឲ្យទម្លាក់ការចោតប្រកាន់អាហ្នឹងជាចំណុចល្អដែលខ្ញុំគ្រប់គ្រងគាត់ពីព្រោះកាលណាមានតែការទម្លាក់ចោលការចោតប្រកាន់មកលើលោកប្រធានកម្មសខាទេ គឺវានឹងធ្វើឲ្យរាល់ការរំលាយរាល់ការអឺ ដកតំណែងទូរទីសង្គ្រោះជាតិទាំងអស់នោះគឺត្រូវតែបានត្រឡប់មកវិញដោយស្វ័យប្រវត្តិរាល់មន្ត្រីគណៈបកសង្គ្រោះជាតិដែលជាប់ឃុំខ្លួនដោយសារតែបទចោទប្រកាន់អឺយោងទៅតាមការចោទរបស់លោកប្រធានជាប់តែគេចងភ្ជាប់ទៅនឹងទោសរបស់លោកកឹមសុខាហ្នឹងគឺត្រូវតែដោះលែងពួកគាត់ត្រឡប់មកវិញទាំងអស់ពីព្រោះថាអឺ បន្ទាប់ពីគេរំលាយគណៈបកសង្គ្រោះជាតិមកគឺរបបក្រុងភ្នំពេញហ្នឹងតែងតែចោទប្រកាន់សកម្មជនយើងទាំងអស់ហ្នឹងសុទ្ធតែ ជាអ្នករួមគំនិតក្បត់ហើយពួកគាត់រួមគំនិតក្បត់អីបងប្អូនគ្រាន់តែពួកគាត់នៅក្នុងគណៈបកសង្គ្រោះជាតិហើយគណៈបកសង្គ្រោះជាតិត្រូវបានរំលាយដោយអយុត្តិធម៌ត្រូវបានរំលាយដោយការចោទប្រកាន់ទៅលើលោកកឹមសុខាហើយការចោទប្រកាន់ទៅទៀតនោះគឺការចោទប្រកាន់តែមាត់ វាអត់មានផុសតាងអត់មានសាអត់មានសាស័យអត់មានសាលដីកាបញ្ជាក់ថាលោកកឹមសុខាហ្នឹងគឺពុតជាល្មើសអញ្ចឹងអត់មែនគឺអត់មានអត់មានអញ្ចឹងរាល់មនុស្ស ដែលស្ថិតនៅក្នុងការចោទប្រកាន់ទាំងអស់បើសិនជាគេទម្លាក់ចោលការចោទប្រកាន់របស់លោកធានកម្មលេខាគឺអ្វីអ្វីត្រូវតែបានត្រឡប់មកវិញដោយស្វ័យប្រវត្តិអាហ្នឹងហើយគឺជាការទៀមទារួមដូច្នេះដរាបណាលោកធានកម្មលេខាគាត់នៅតែបន្តទៀមទាឲ្យគេទម្លាក់ចោលចោទការចោទប្រកាន់មកលើគាត់គឺខ្ញុំគិតថាជំហរគាត់នៅតែល្អបាទបាទជំហរគាត់នៅតែដើរលេងដើរតាហៀហេអាណែត គ្រាន់តែគ្នាទៅលេងដៅគ្រាន់តែគ្នាទៅដុតពោតប៉ុណ្្នឹងឯងក៏ធ្វើបាបគ្នាម៉េះណាអនគេឲ្យគាត់ដើរជាងការទៅគាត់ទៅស្ទាបដៅគាត់ទៅដុតបូតអីហ្នឹងគាត់មិនមែនបញ្ជាឲ្យគេថតទេប៉ុន្តែក្រុមពួកហ៊ុនសែននឹងថតដើម្បីយកមកបង្ហាញឲ្យយើងឲ្យយើងចេះតែរិះគន់គាត់ណា បាទកុំធ្វើបាបលោកកឹមសុខាពេកគ្រាន់តែគាត់អីទៅ ទៅលេងដើកគាត់ទៅដុតពោតហ្នឹងក៏ថាឲ្យគាត់ដែរហ្នឹងវាអយុត្តិធម៌ណាព្រោះគាត់ស្ថិតនៅក្នុងអឺគាត់កំពុងតែស្ថិតនៅក្នុងគម្រាមស្រាប់ឲ្យកុំធ្វើបាបផ្លូវចិត្តគាត់ទៀតបាទហ្នឹងហើយអឺបាទហើយមុននឹងខ្ញុំបាទអឺ ចេះតែចូលរួមអានខមមិនបងប្អូនខ្ញុំឃើញខមមិនហ្នឹងចេះតែនេះ បាទចេះតែចាក់ដោតណាបាទខមមិនចាក់ដោតបាទអឺនិស័យអីគេនិស័យពិតឯងនិស័យពិតឯក៏និស័យពេទ្យឯងបាទគាត់ថាគាត់មានការភ្ញាក់ផ្អើលដែលឃើញថាគាត់នៅតែមានធម៌ពលអី រឿងអីមិនមានសម័យនេះហើយបាទរឿងធម្មពលគេមានថ្នាំបើគឺមានភេសជ្ជៈបើកម្លាំងតើបាទរឿងអីត្រូវអត់ធម្មពលមិនចឹងបង្ខាណោះយ៉ាងនេះមានបង្ខាមួយដែរបង្ខាវាស្គរហ្នឹងក៏កម្លាំងធម្មពលខ្លាំងដែរបាទបាទបងសុខាបាទគាត់ឈ្មោះសុខា អ្នកដែលនេះហៅគាត់ថាសុខាសុពូពូខាប៉ុន្តែគាត់ហ្នឹងអូវាយស្គរទុំដាក់ទុំទុំទុំទុំមកយប់ទូភ្លឺគាត់គូសស្គរខ្លាំងខ្លាំងហើយជន់ខ្លាំងខ្លាំងទៀតនៅបង្ខាបាទបង្ខានេះនិយាយទៅខ្ញុំចំណាំមើលបង្ខាខាហ្នឹងគឺមានកម្លាំងអ្នកឈ្មោះអញ្ចឹងបាទបាទបងបងសុខា drummer ហ្នឹងគាត់អ្នកវាយស្គរបាទខ្លាំងបាទ បាទអូគាត់គាត់វាយព្រោះនិយាយមែនស្នាដៃលេងស្គរគាត់ព្រោះមែនបងបងសកាបាទពីមុនគាត់នៅតិចសាសនៅក្បែរគ្នាឥឡូវបែរគាត់ទៅនៅរដ្ឋផ្សេងបាទអូខេអឺបាទកម្មសខានៅក្នុងសមរភូមិដើម្បីប្រយុទ្ធជាមួយអ្នកវិជាធិបតេយ្យអឺគាត់នៅក្នុងសមរភូមិដើម្បីប្រយុទ្ធជាមួយអ្នកប្រជាធិបតេយ្យសិទ្ធោចណា ប្រយុទ្ធជាមួយអ្នកប្រជាធិបតេយ្យខ្ញុំអត់ឃើញគាត់ប្រយុទ្ធជាមួយអ្នកប្រជាធិបតេយ្យផងឃើញតែកូនចៅគាត់បើកូនចៅគាត់មែនបាទកូនចៅគាត់មែនតែលោកប្រធានកម្មសការគាត់ខ្ញុំមិនជឿថាគាត់ដល់ថ្នាក់ហ្នឹងទេគាត់បាន សន្យានៅមុខបនជួនច័ន្ទបុតឲ្យថាដៃគូស្លាប់រស់អស់មួយជីវិតនោះបាទបាទបងចម្រើនបាទអត់មានអីគេអំបិលស្វាយខ្ចីមិនបងចម្រើន បាទអូខេអឺហើយបងសាមញុលហ្នឹងអីអាណាចេះប្រយុទ្ធលើក្រែផង បងសាមញុលហ្នឹងតិចមិនមែនខ្មែរទេប៉ុន្តែគាត់ដូចដឹងជ្រៅជ្រះណា ខាងចឹងចឹងអីណាបងបងសុំយល់អូបងអឺដៅហ៊ួនជំរាបសួរបង បាទបងដៅហ៊ួនគាត់ខ្មែរកម្ពុជាក្រោមបាទជំរាបសួរបង បាទរឿងអីមិនមានកម្លាំងបាទដេកតែត្រេះហើយអត់ធ្វើកាយសោះអេខ្ញុំដឹងអឺបងបងឡាស្រី បងឯងមកមកដាឡាស់មកបាទបងឯងមក ដាឡាស់មកហើយចាំបើកឡានពីដាឡាស់ហ្នឹង ទៅលេងសុផាតបាទ4ម៉ោងបាទ4ម៉ោងបាទសរួននូបាទជំរាបសួរបងបាទមួយរយៈហ្នឹងគឺខ្ញុំអត់មានពេលអាចផ្សាយបានរាល់ថ្ងៃបាទហ្នឹងហើយបាទ Mm. Okay អឺបាទបងលមើខមមិនណាឥឡូវហ្នឹងតាមពិតទៅខ្ញុំត្រូវបញ្ជាក់បងប្អូនអំពីរឿងអឺរឿងអ្នកបាក់ភ្លើងទៀនណា មុនហ្នឹងបាទនិយាយមិនទាន់ចប់ទៅចេះតែបែកឆ្វេងហើយអានខមមិនឥឡូវនេះខ្ញុំចង់បង្ហើយពីរឿងភ្លើងទៀនបន្តិចដើម្បីបញ្ចប់ហើយចាំយើងអានខមមិនបងប្អូនបាទបាទអឺ រឿងយើងចូលរួមបោះឆ្នោតគុំសង្កាត់ជាមួយនឹងគណៈបកភ្លើងទីសេចតូចចិត្តដាក់មកហើយបាទ private ចិត្តហ្នឹងហើយបង សាមយល់ឯងយក private ចិត្តមកយកមកបាទបាទខ្លាំងជាងហ៊ុនហ៊ុនសែនទៀតណាមាន បាទអឺបញ្ញាសយបាទជំរាបសួរបាទអឺ តែគេគ្រប់គ្រងកម្មសិក្ខាគ្រប់គ្រងខមិស្នាវិញអូអត់ទេខមិស្នានេះយ៉ាប់ហ្មងខ្ញុំទៅគ្រប់គ្រងឲ្យខមិស្នាថ្ងៃមុននឹងខ្ញុំស្ដាប់ឃ្លីបខមិស្នា គេនិយាយអំពីរឿងគេឈឺចាប់បាត់បង់កោះត្រល់ឲ្យអាណាយួនសាងសង់តារាងយន្តហោះសាងសង់ពលានយន្តហោះគេមកឈឺចាប់គេទម្លាក់កំហុសទៅលើប្រជាជន ខ្មែរគិតតែពីសបាយខ្ញុំអាមិនចង់ជេរវាអាចង្រៃខឹមវាសនានេះ គឺវានឹងឯងជាអ្នកលើកដៃបោះឆ្នោតអនុម័តនៅក្នុងសភាឆ្នាំ2005បកគោលកោះត្រល់ទៅឲ្យយូនជាមួយនឹងគណៈបកប្រជាជនណាបាទគឺខំវាសនាហ្នឹងឯងបាទបាទក្នុងចំណោមមនុស្សដែលទទួលខុសត្រូវនៅក្នុងការបាត់បង់កោះត្រល់ថ្មីថ្មីនេះទៅប្រទេសយួនណាគឺទី1ហ៊ុនសែនទី2ខឹមវាសនាបាទពីរហ្នឹងពីរហ្នឹងគឺជាអ្នកទទួលខុសត្រូវនៅក្នុងការបាត់បង់បាទរឿង ព្រះមហាក្សត្រសេយអីអានឹងជារឿងបន្ទាប់ប្រសំទេបាទមានកំហុសដែរប៉ុន្តែបន្ទាប់ប្រសំទេព្រោះយើងបានឮសម្លេងយើងបានឮការគម្រាមកំហែងច្បាស់ហើយបាទចង់រំលាយរដ្ឋធម្មនុញ្ញបាទចង់បំគេថាចោលពៀនវាំងចង់ចង់គម្រាមរំលាយរាជវាំងរំលាយមិនឲ្យមានរបបរាជារចៈបាទបាទអានឹងវាជាការគម្រាមដូច្នេះបើទោះបីជា ពាក្យស្ដេចមានកំហុសក៏កំហុសនឹងមិនធ្ងន់ជាងពីរអ្នកហ្នឹងដែរគឺហ៊ុនសែនហើយនឹងខឹមវាសនាបាទបាទបាទពីរអ្នកហ្នឹងឯងបាទគឺហ៊ុនសែននិងខឹមវាសនាហ្នឹងគឺជាអ្នកអឺហ៊ុនសែនជាអ្នករៀបចំធ្វើហើយខឹមវាសនា លើកដៃគ្រប់ត្របាទបាទខឹមវាសនាហ្នឹងបាទគឺធ្វើឲ្យបាត់បង់កោះត្រល់បងប្អូនកុំភ្លេចបាទនៅពេលណាបងប្អូនឮរឿងខឹមវាសនានិយាយពីរឿងកោះត្រល់ឬ ក៏លឺប៉ជួងអីគេនិយាយអំពីរឿងកោះត្រល់រឿងអីណាបាទបងប្អូនស្ដាប់ទឹកមាត់ហើយដើរចេញទៅហើយប្រាប់ថាឆ្នាំ2005នោះគឺខឹមវាសនានឹងឯងជាអ្នកលើកដៃគ្រប់ត្រទៅលើអាកិច្ចសញ្ញាសន្ធិបន្ថែម បាទឲ្យមានការអឺអឺបាត់បង់កោះត្រល់ទៅប្រទេសវៀតណាមបាទបាទហ្នឹងហើយហើយសម្ដេចគុណព្រះឡុងមិញគាត់ថាមិនមិញបាទ អីប្រយុទ្ធជាមួយអាមុំអេខ្ញុំមិនដឹងទេមិនដឹងគាត់បានប្រយុទ្ធជាមួយអ្នកណាទេបាទនៅក្នុងសមរភូមិហ្នឹងគាត់ប្រយុទ្ធមួយណាខ្លះមករយៈហ្នឹងគាត់ដូរបាទក៏លោកគាត់អាចផ្លាស់ដូរដឹងដែរចេះតែស្មានគេដូរហើយគេអាប់ដេតហើយបំឡងគេអាប់ដេតហើយបាទគេមិននេះទេបាទមានការផ្លាស់ដូរហើយបាទ បាទអឺបាទនេះគឺទឿបាទជំរាបសួរបាទអឺអូបាទហ្នឹងហើយខ្ញុំឃើញបងប្អូនយើងខ្លះគាត់សួរអំពីសម្ដេចព្រះរាមសេរតនាបាទចាំពិតទៅគាត់កំពុងតែមើលថែអាសាឪពុករបស់គាត់ឈឺបាទគឺជាកតបកិច្ចរបស់កូន គ្រប់រូបបាទតែមើលថែឪពុកម្ដាយ នៅពេលដែលគាត់ ចាស់ជរាបាទនឹងគឺជារឿងល្អបាទសម្រាប់ កតាបកិច្ចយើងជាកូនជាចៅបាទបាទបើគឺអញ្ចឹងគឺ សម្ដេចព្រះរាមសេរតនាគាត់ កំពុងតែបំពេញទូរនីតិកតបកិច្ចរបស់គាត់ក្នុងនាមជាកូន បាទដែលត្រូវមើលថែ អ្នកមានគុណនៅពេលដែលគាត់ចាស់ជរា បាទនឹងគឺជាកតបកិច្ចរបស់សម្ដេចព្រះរាមសេនរតនាហើយក៏សូមជូនពរឲ្យអ៊ំប្រុសគាត់បានឆាប់ជាសះស្បើយបានត្រឡប់អឺ មកសុខភាពត្រឡប់ដូចដើមវិញ បាទបាទនឹងចង់ជម្រាបពីរឿងសម្ដេចព្រះរាម សេនរតនាសូមបងប្អូនកុំឆ្ងល់បាទគាត់ក៏បានប្រាប់ដែរហើយយើងឃើញចូលមើល Facebook គាត់យើងឃើញគាត់តែងតែផុសបង្ហាញអំពីស្ថានភាពរបស់ពួកគាត់ជារៀងរាល់ថ្ងៃបាទនៅលើបណ្ដាញសង្គម Facebook បាទបាទពេជ្រសួរលឹមបាទជំរាបសួរបាទជំរាបសួរបងអឺអាមុំថ្មីទៀតបាទហ្នឹងហើយទៅបាទ មិនដូរមិនតាន់សម្ដេចឡុងសម្ដេចឡុងសម្បូរមុនស្នេហ៍ជាងបាទបាទអឺអូខេពន្លឺព្រះអាទិត្យចម្លើយ មាន2គឺគឹមសុខាបដៅកូនស្រីនេះមិនបានកូននេះធ្វើអ្វីសច្ចចិត្តនេះគេហៅថាកូនរិឆានមួយទៀតគឹមសុខាខ្លួនគាត់ផ្ទាល់មានគំនិតក្បត់ដៃគូនយោបាយអញ្ចឹងគាត់បណ្ដោយឲ្យកូនចៅគាត់អូខ្ញុំ អារឿងពាក្យថាបណ្ដោយហ្នឹងខ្ញុំមិនមិនដឹងយ៉ាងម៉េចទេបងព្រោះតែពេលខ្លះគាត់មិនហ៊ានថាឬក៏គាត់ថាឲ្យគេមិនស្ដាប់អីចឹងណាបាទអាហ្នឹងយើងពិបាកឲ្យឃើញគាត់ អត់មាត់អត់អីសោះអញ្ចឹងហើយដូចខ្ញុំថាអញ្ចឹងខ្ញុំមិនជឿថាលោកកឹមសុខាហ្នឹងគាត់ប្រើល្បិចពឹសពុលខូចអីអាណា រុញកូនចៅខ្លួនឯងឲ្យថាឲ្យខ្លួនឯងមិនហ៊ានចេញមកថាផ្ទាល់ទេខ្ញុំមិនជឿបាទខ្ញុំមិនជឿថាលោកកឹមសុខាហ្នឹងគាត់រុញកូនស្រីគាត់ឲ្យមកជេរដៃគូនយោបាយរបស់គាត់ហើយរងការប្រមាថពីប្រជាពលរដ្ឋអ្នកគ្រប់ត្រណាបាទរងខ្ញុំមិនជឿថាលោកកឹមសុខាគាត់ប្រើកូនគាត់មកឲ្យទទួលការ ប្រមាថពីប្រជាពលរដ្ឋ អញ្ចឹងខ្ញុំជឿថាលោកកឹមសុខាគាត់ស្រឡាញ់កូនស្រីគាត់ខ្ញុំជឿគាត់អញ្ចឹងខ្ញុំអត់ជឿថាគាត់នឹងប្រើកូនស្រីគាត់មកដើម្បីឲ្យប្រជាពលរដ្ឋនឹងជេរប្រមាថគ្រប់បែបយ៉ាងអញ្ចឹងខ្ញុំឃើញអ្នកគ្រប់គ្រងប្រជាពលរដ្ឋជាម្ចាស់ឆ្នោតពេលខ្លះគាត់ប្រតិកម្មខឹងគាត់ថាឲ្យខ្លាំងខ្លាំងគាត់លេងខ្លាំងខ្លាំងគាត់មានផុសតាងគាត់មានរូបថតអីចឹងគាត់ដាក់បាទគាត់ដាក់មកបាទអញ្ចឹងគាត់ទទួល គាត់ទទួលត្រឡប់ទៅវិញនៅ ការប្រមាថពីម្ចាស់ឆ្នោតខ្លាំងណាអញ្ចឹងខ្ញុំមិនជឿថាលោកកឹមសុខាគាត់ប្រើកូនគាត់មកដើម្បីឲ្យស្អុយឈ្មោះឲ្យខូចអញ្ចឹងទេខ្ញុំជឿថាគាត់ខាត់គាត់ខាត់កូនស្រីគាត់នឹងកុំឲ្យធ្វើអញ្ចឹងដែរប៉ុន្តែប្រហែលជាកូនទៅមិនស្ដាប់ដល់ពេលមកស្ដាប់ឪពុកទៅ បានជាការប្រមាថពីអ្នកម្ចាស់ឆ្នោតបងប្អូនអីទាំងអស់នឹងបាទគាត់ថាតបត្រឡប់ទៅវិញទៅបាទអញ្ចឹងណាបាទ អញ្ចឹងខ្ញុំអត់ជឿថាគាត់ឯណាជាឪពុកទៅប្រើកូនមកឲ្យធ្វើអញ្ចឹងដើម្បីឲ្យប្រជាពលរដ្ឋជេរប្រមាថបាទក្នុងនាមជាឪពុកបាទបាទហ្នឹងហើយបាទអឺបាទអឺបាទហ្នឹងជាការ ការយល់ឃើញរបស់ខ្ញុំបាទអឺបងដៅហ៊ួនខ្ញុំនៅតែមានសុទ្ធិធនិយមកោះត្រល់យើងទៀមទាវិញបានព្រោះក្រោយបាត់បង់សិទ្ធ23ដុល្លារហ៊ុនសែនបានឲ្យយួនដាក់បំពេញច្បាប់ត្រឹមត្រូវបងបងដៅហ៊ួន បងដៅហ៊ុន100%គឺខ្ញុំគ្រប់ត្រហើយខ្ញុំ គិតដូចបងដៅហ៊ុនអញ្ចឹងរឿងកោះត្រល់នេះគឺយើងនៅ តែមាន សង្ឃឹមនេះបងប្អូនដល់រាបណាយើងបានរដ្ឋាភិបាលថ្នាក់ដឹកនាំដែលគាត់មានគំនិតជាតិនិយមបាទហើយយើងមិនមែនទៅប្រកួតទៅច្បាំងអីទៅដើមកោះត្រល់ទេ គឺយើងយកច្បាប់យកសន្ធិសញ្ញាដែលប្រទេសវៀតណាមបានចុះហត្ថលេខា នៅ ក្នុងកិច្ចព្រមព្រៀង23ដុល្លារបាទគឺប្រទេសវៀតណាមក៏ជាប្រទេស ហត្ថលេខីមួយផងដែរនៅក្នុងការទទួលស្គាល់កិច្ចព្រមព្រៀង23ដុល្លារហ្នឹងបាទរាល់ការ ធ្វើកិច្ចសន្យាជាមួយនឹងរបបរដ្ឋកម្ពុជាជាមួយនឹងភាគីវៀតណាមគឺត្រូវចាត់ទុកជាមុខៈនៅក្នុងកិច្ចព្រមព្រៀង23ដុល្លារបាទទី1ហើយរឿងមួយទៀតនៅក្នុងធម្មនុញ្ញរបស់អង្គការសហជីវជាតិគឺมันមានប្រទេស ណាអាចមានសិទ្ធិមករំលោភបំពានយកទឹកដី ពីប្រទេសណាមួយទៀតបានឡើយបាទដូច្នេះ នៅក្នុងផែនទីប្រទេសកម្ពុជា ដែលតម្កល់ទុកដោយអង្គការសហប្រជាជាតិគឺកោះត្រល់គឺជាកោះរបស់ខ្មែរបាទយើងអាចបកស្រាយយកផុសតាទាំងអស់ត្រឡប់មកវិញបាន គឺវៀតណាមត្រូវតែប្រគល់កោះត្រល់មកឲ្យយើងវិញបើសិនជាយើងមានមេដឹកនាំដែលមានអឺឆន្ទៈស្នេហាជាតិមេដឹកនាំតែស្រឡាញ់ប្រទេសជាតិយល់អំពីផលប្រយោជន៍ប្រជាពលរដ្ឋ ហើយដូចលោកប្រធានសំស៊ីបាទមេដឹកនាំបែបហ្នឹងគឺយើងនៅ សង្ឃឹមថាអាចទៀមទាកោះតមកវិញបានតាមច្បាប់ តាមផ្លូវច្បាប់អន្តរជាតិបាទហើយជាការពិតយើងឃើញប្រទេសយួនថ្មីថ្មីហ្នឹងគឺគេ មានទំនាស់ជាមួយនឹងប្រទេសចិនបាទអានឹងវាមានតល់ទៅ3ចំណុចបាទចំណុចទី3ហ្នឹងគឺរឿងយួនហ្នឹងទៀមទាកោះជាមួយនឹងប្រទេសចិនហ្នឹងគឺគេឲ្យវាស់វាស់មានន័យថាបើសិនជាវាស់ចេញពី ផែនទីប្រទេសហ្នឹងកោះហ្នឹងនៅគៀកប្រទេសណា គឺកោះហ្នឹងស្ថិតនៅក្នុងតែកម្មសិទ្ធិរបស់ប្រទេសហ្នឹងហើយហើយអញ្ចឹងបើសិនជាយួនទៀមទីឲ្យចិនប្រើច្បាប់ហ្នឹងបាទយួនក៏ត្រូវតែទទួលស្គាល់ឲ្យកម្ពុជាប្រើច្បាប់នោះដូចគ្នាគឺវាស់ទំហំកោះត្រល់ចេញពីឆ្នេរខេត្តកពតទៅបាទចេញពីឆ្នេរខេត្តកពតទៅតែ2 10គីឡូទេពីយួនទៅពីយួនទៅកោះត្រល់40គីឡូបាទបាទបាទ1គុណនឹង4បាទ1គុណនឹង4គឺកោះត្រល់ស្ថិតនៅក្នុងដីខ្មែរយ៉ាងពិតប្រាកដបាទ បាទជាកម្មសិទ្ធិរបស់ខ្មែរយ៉ាងពិតប្រាកដបាទអូខេសម្ដេចឡុងខ្ញុំឮដំណឹង ថាទូវិបុលទិញឆ្នាំតម្លើងឡឹងហេខមមិនអីឲ្យលោកប្រធាន ច្រើនណាស់អញ្ចឹងអញ្ចឹងអីមកឲ្យអ៊ូអានដែរទូវិបុលហ្នឹងវាទិញប្រើតែខ្លួនវាហ្នឹងណា បាទសៃតូចគ្មាន អ្នកណា អាចការពារឬលើកតម្កើងមនុស្សចោលមកសៀតថោទៀតណា អីគេកម្មវិការផ្ទាល់ក៏បានវាយប្រហារអឺបាទបាទអត់ទេបាទអូខេបាទរឿងប្រទេសអ៊ីស្រាអែលបងគុងហ៊ានគុងហានប្រទេសអ៊ីស្រាអែលក៏ដោយ ប្រទេសជនជាតិអ៊ុយក្រែនក៏ដោយខ្ញុំដូចខ្ញុំធ្លាប់ថាអញ្ចឹង ប្រជាពលរដ្ឋខ្មែរយើងទឹកចិត្តមួមុតអត់ចាញ់គេបាទអត់ចាញ់ប្រជាពលរដ្ឋអ៊ុយក្រែនអត់ចាញ់ប្រជាពលរដ្ឋអឺអ៊ីស្រាអែលទេខ្ញុំនិយាយនេះខ្ញុំមិនមែនបញ្ចូលជនជាតិសាសខ្មែរគ្នាឯងទេយើងមើលប្រវត្តិសាស្ត្រយើងធ្លាប់ឃើញនារីខ្មែរគាត់ស្ពាយកំភ្លើងប្រយុទ្ធការពារជាមួយការឈ្លានពាន ពីពួកយកកងយើងឃើញយើងធ្លាប់មានបាទហើយ ការពិតបើសិនជាខ្មែរយើងគាត់មានចំនួនជាមួយបរទេសណាដែលឆ្លៀនពៀនចូលមកក្នុងទឹកដីយើងហើយយើងមានមេដឹកនាំដែល មានទឹកចិត្តឆន្ទៈហើយនិងក្លាហានដោយមេដឹកនាំអ៊ុយក្រែនណាខ្ញុំជឿថាខ្មែរយើងទូទាំងប្រទេសទាំងចាស់ទាំងក្មេងគឺស្ពីកំភ្លើងដូចគ្នាស្ពីកំភ្លើងដូចគ្នាទឹកចិត្តប្រជាពលរដ្ឋខ្មែរយើងហ្នឹងបាទ បាទបើមិនគេមានប្រទេសណាចូលមកស្រៀនពៀនដីខ្មែរយើង បាទហើយឲ្យតែមេ ដឹកនាំហ្នឹងមានទឹកចំហការពារទឹកដីដោយមេដឹកនាំគេខ្មែរយើងគឺសំខាន់ណាស់អាការធ្វើការចូលរួមជាមួយនឹងបងប្អូន បងបងយោធាកងតបការពារទឹកដីហ្នឹងខ្មែរយើងគាត់ស្រឡាញ់គាត់គោរពបាទមិនថាបកណាទេបាទ មិនថាបកណាទេក៏បកណាទេឲ្យតែយើងមានអឺគំនិតរួម ការពារទឹកដីនឹងគឺគ្រប់គណៈបកគឺយើងចូលរួមកណ្ដាវុធការពារទឹកដីយើងទោះបីជាប្រទេសនឹងធំជាងយើងយ៉ាងណាក៏ដោយ គឺយើងមិនឲ្យគេមកអឺបំរំលោភបំពានយើងបាននេះបាទបាទហ្នឹងហើយអញ្ចឹងបងសែមសែមញោវ៉ាងបាទយើងអត់អឺអត់ ជឿថាយើងដូច គេគេដូចយើងអីជីវរដ្ឋអ៊ុយក្រែននេះ បាទគឺយើងក្នុងនាមយើងជាទឹកចិត្តអឺខ្មែរបើសិនជាគេឈ្លានពានយើង បាទខ្ញុំជឿបងប្អូនយើងគាត់នឹងចូលរួម ការពារទឹកដីទាំងអស់គ្នាបាទវិមានច័ន្ទបាទជំរាបសួរបាទអឺជានីទូចបាទជានីទូចបាទជំរាបសួរមកពី AU AU នឹងអូស្ត្រាលីបាទ AUS អូស្ត្រាលីបាទ AU បាទអូស្ត្រាលីគាត់មក comment ពី YouTube មកបាទអូខេអឺបងឆានលឹមខ្ញុំបានជម្រាបមុនហ្នឹងហើយបាទសម្ដេចព្រាមសេរតនាគាត់ជាប់អឺបំពេញកតបកិច្ចអឺ មើលថែឪពុករបស់គាត់អឺឈឺបាទបាទអូស្ដេចវិភាកវលក្បងសម្ដេចឡុងស្ដេចវិភាកវលក្បងគឹមសុកអំពីនីឲ្យពលរដ្ឋគ្រប់គ្រងកម្មសខាទៀមទាយកគណៈបកសង្គ្រោះជាតិមកវិញបាទអើយលោកហើយលោកលោកកឹមសុខាគាត់មិនហ៊ានទាំងនិយាយប្រកាសថាខ្លួនគាត់ជាប្រធានគណៈបកសង្គ្រោះជាតិផងហ្នឹង បាទប៉ុន្តែបើសិនជាប្រជាពលរដ្ឋនឹងគេអឺទៀមទាអឺជំរុញឲ្យលោកកឹមសុខា នឹងទៀមទាយកគណៈបកសង្គ្រោះជាតិមកវិញល្អតើបាទឬនោះល្អតើបាទបាទអឺកឹមសុខអំពាវនាវអញ្ចឹងល្អតើប៉ុន្តែឲ្យកឹមសុខនឹងពិនិត្យមើលផងខ្ញុំគិតថាកឹមសុខអំពាវនាវនឹងហាក់បីដូចជាចង់ចង់ ចំអកឲ្យលោកកឹមសុខាយ៉ាងម៉េចទេបើមិនដឹងជាបំណងរបស់គឹមសុកហ្នឹងចេតនាគឹមសុកហ្នឹងគាត់មានតែយ៉ាងម៉េចទេព្រោះលោកកឹមសុខាគាត់មិនហ៊ាននិយាយថាខ្លួនគាត់ជា ប្រធានគណៈបក្សសង្គ្រោះជាតិផងគាត់មិនហ៊ានថាអឺគាត់មិនហ៊ាន ទៅសួរសុខទុក្ខឬក៏ចូលរួមរំលែកមរណៈទុក្ខដល់សកម្មជនដែលបាត់បង់ជីវិតផងហ្នឹង ឲ្យគាត់ទៅទៀមទាយ៉ាងម៉េចគាត់ថាគឹមសុកនោះប្រហែលជានិយាយនឹងចំអកឬក៏ទៀមដាមឲ្យលោកកឹមសខាទេបាទគឹមសុកនេះបាទចូលចិត្តតែញុះញង់ឌឺដងទេគឹមសុកនេះបាទមិនមែនជាអ្នកវិភាគអីទេសម្ដេចឡុងបាទគឹមសុកនោះគឺជាអ្នកឌឺដងចេះតែនិយាយឌឺដងនេះមិនមែនអ្នកវិភាគទេបាទ អីទេធីសុធាអីគេហៅពូឡុងគេគេថាពូលឹបហៅពូឡុងមកចូលធ្វើតបទាំងអស់គ្នាច្បាំងយកដីយើងមកវិញឈួតអ្នកណាគេថាទៅច្បាំងយកដីហ៎យើងអត់ទៅច្បាំងយកដីទេយើងទៀមទីឲ្យអឺប្រទេសយូនហ្នឹងពិនិត្យហើយនឹងគោរពទៅតាមកិច្ចព្រមព្រៀង23ដុល្លារ រឿងអីដែលយើងទៅចាំបាច់ច្បាំងបើយើងច្បាប់ទៅផ្លូវច្បាប់យើងឈ្នះគេបាទផ្លូវច្បាប់ទៅលើយើងទាំងអស់ហើយយើងទៀមទាយើងប្តឹងទៀមទាបាទបាទយើងប្តឹងទៀមទាហើយការប្តឹងទៀមទានេះបើសិនជាគេមិនគោរពទៅតាមការប្តឹងទៀមទាយើងអំពាវនាវគៀកងអន្តរជាតិនឹងដាក់ទណ្ឌកម្មបាទដាក់ទណ្ឌកម្មហ្នឹងហើយបាទ ចឹងចាំបាច់តែធ្វើតបច្បាំងអីអាងអីតិចច្បាំងអាងអីតិចច្បាំងអីតាមហ៊ុនសែនមិនអីអាងអីតិចហឹង្សាអាងអីតិចហឹង្សាបាទយើងជៀសវាងដាច់ខាតការប្រើកម្លាំងតបអឺយកទៅច្បាំងទៅជាមួយអ្នកណាក៏ដោយខ្មែរដូចគ្នាក៏ដោយប្រទេសជិតខាងក៏ដោយគឺយើងជៀសវាងបំផុត គឺយើងអត់ចង់ប្រើទេអានឹងគឺជាជំរឹះចុងក្រោយ គេបង្ខំឲ្យយើងតច្រកទេបានយើងធ្វើបាទ បើយើងជាមេដឹកនាំយើងអាងឯតិច9គេទៅច្បាំងអាងឯតិច9គេកាន់កភ្លើងបាទអានឹងគឺយើងថិតនង ដឹកនាំប្រទេសទៅរកហានិភ័យឯងបាទយើងអត់អត់ចង់បានអញ្ចឹងឯអ្វីក៏ដោយគឺយើងទៅធ្វើការជាមួយអន្តរជាតិបាទយើងយកច្បាប់មកដោះស្រាយយើងអត់យកកំអីគេកម្លាំងបាយមកដោះស្រាយជីវិតប្រជាពលរដ្ឋជីវិតយោធាទាហានខ្មែរបាទសូម្បីតែម្នាក់ បាទក៏យើងត្រូវតែរក្សាឲ្យបានដែរយើងមិនមែនយកជីវិតពួកគាត់អាងៃតិចលើកតបទៅច្បាំងយកនេះយកនោះអត់ធ្វើអញ្ចឹងទេបាទគឺបងជីវិតមនុស្សម្នាក់គឺមានតម្លៃសម្រាប់គណៈបកសង្គ្រោះជាតិគឺឲ្យតម្លៃទៅលើជីវិតមនុស្សបាទ ម្នាក់ក៏សំបីតែម្នាក់ក៏ដោយបាទវាខុសពីគណៈបកប្រជាជនខុសពី សម្ដីហ៊ុនសែនបាទនិយាយឡើងប្រមាថសិទ្ធិជីវិតគេនេះបើការនឹងបើ យើង ដឹង អា200 300នាក់នឹងថ្ងៃនឹងបនខ្មោចពួកវាបាទអានឹងគឺជា សម្ដីហ៊ុនសែនប៉ុន្តែសម្រាប់សង្គមជាតិគឺយើងអត់អត់មាន ប្រើភាសានឹងទេបាទជីវិតអឺសំបីតែជីវិតរបស់អឺយោធាគណៈបកប្រជាជនក៏ដោយបាទ ក៏ជាជីវិតខ្មែរដែរគឺជាជីវិតដែលយើងរក្សាយើងជៀសវាងយើងមិនឲ្យមានអ្នកណាមួយ បាត់បង់ជីវិតទេបាទបាទបាទបាទហ្នឹងហើយបាទរកច្បាប់អីរកលុយបានហើយធ្វើបនផ្កាឲ្យញឹកទៅអាអូជួយគេធ្វើបនផ្ការរាប់រាប់សតវត្សអីតាអឺធីធានេះអត់យល់អីហ្មងណាបាទ បាទគេធ្វើបនផ្កានោះគឺដើម្បីឲ្យឲ្យឲ្យបងប្អូនឯគាត់ មានចិត្តចូលរួមគាត់ចូលរួមឯតាណាបនផ្កានេះណាវាមិនមែនជាការបង្ខំឲ្យអុកញ៉ានឹង ចូលលុយ4 5លាន ទៅចូលគាត់ទេបាទមិនមែនបង្ខំឲ្យប្រជាពលរដ្ឋនឹងចាក់ចេញពីតំបន់បឹងកក់យកដីរបស់គាត់ទេដីបឹងកក់លើរាប់ពាន់លានដុល្លារណាតំបន់បឹងកក់ណាបើលក់ chứ គិតជាលុយតម្លៃរាប់ពាន់លានដុល្លារណាបាទហើយប៉ុនផ្កាយើងពៀវនាវបងប្អូនចូលរួមតាបាទយើងមិនមែនទៅបខំគេណាទៅដេញគេចេញពីផ្ទះណាណាអាណាឈឺចាប់ជាងណាឲ្យចេះគិតណាបាទអីគេអីគេបង្កក់អីបុរីកៃឡាអឺនៅណាទៀតបូឌីងហ៎ អានឹងយើងនិយាយពីនៅក្នុងតំពេញណាយើងអត់និយាយបើនៅតាមខេត្តបរសៃអនុអីខេត្តកំពតខេត្តអីដែលត្រូវអឺខ្សែស្រឡាយបាក់ពួកហ៊ុនសែនរឹបអូសដីណាបាទបាទអត់យើងអត់និយាយទៅដល់ហ្នឹងទេណាបាទអឺហើយខ្ញុំសួរប្រៃឈើទាំងអស់ដែលហ៊ុនសែនកាប់បំផ្លាញលក់ឲ្យចិនលក់ឲ្យយួនណាអាហ្នឹងប្រៃនឹងបោះអ្នកណាហ៊ុនសែនអ្នកដាំអីឪពុកម្ដាយហ៊ុនសែនដាំអីប្រៃអស់ហ្នឹងអង្គរវត្តហ្នឹងអ្នកណាគេអ្នកកសាង កសាងគាត់បោតដូនតាខ្មែរទុកឲ្យខ្មែរទាំងអស់គ្នាហេតុអីបានជាហ៊ុនសែននឹងសម្រេចលក់អង្គរវត្តទៅឲ្យក្រុមហ៊ុនបរទេសគ្រប់គ្រងហ៎ណាបើបើអ្នកឯងចេះសួរអារឿងប៉ុនផ្កាសួរអីចឹងណាសួរនេះសួរអារឿងលុយជាតិនេះថាវិការដែលបាត់បង់រាប់ពាន់រាប់ពាន់លានដុល្លារនេះណានេះសួរអស់ហ្នឹងណាបាទអាប៉ុនផ្កាគេធ្វើហ្នឹងអ្នកណាចូលរួមក៏ចូលរួមអ្នកណាមិនចូលរួមក៏ហីទៅយើងមិនទៅបង្កឲ្យមានអ្នកណាឈឺចាប់នឹងប៉ុនផ្ការបស់យើងទេឈួតមិនចេះ យេដែលមានអ្នកណាគេទៅរងគ្រោះទឹកភ្នែកឈឺចាប់ដោយសារបុនផ្កាទេលប់អញ្ចឹងចេះមកនិយាយដែរអាធីសធាមួយនេះបាទមើលមើលមុខមុខដូចដូចមុខវាបាក់មើលតូចពេកមិនដឹងយ៉ាងម៉េចបាទស្គួតស្គួតបាទមនុស្សលប់យ៉ាងម៉េចហ្នឹងហើយយើងមិនចង់ថាឆ្លើយតបអីក្តៅទៅចេញមករលប់លេលើអញ្ចឹងបាទ បាទអូខេអឺហ្នឹងហើយអឺសម្រាប់សម្រាប់ខៃបាទឡប់អញ្ចឹងបង្កើតច្បាប់មកហ្នឹងបាទពួកហ្នឹងអញ្ចឹងមិនថាហ្នឹងណាអីខ្ញុំថាពួកនេះហើយអឺបាទខ្ញុំម្នាក់ឯងធម្មតាខ្ញុំផ្សាយតែ1ម៉ោងរមម៉ៅតាជំរាបសួរបាទជំរាបសួររមម៉ៅតាបាទ <laughs> but he got no shame that kind of person they don't <laughs> he got no shame that's what it is <laughs> hmm. okay តោមកមួយទៀតដែរមនីមនីម៉ៅម៉ៅមនីអាចកែរត់ចោលស្រុកចូលយៈម៉ៅមនីជេហ៊ុនតូសិតអាចកែរត់ចោលស្រុក oh, ជេកូនចៅអឺនេតសវឿនសិតតែឆ្កែប្រចោសុកចឹងហ៎អីគេមើមនីនេះមើមនីមើមនីឯងមិនមកជេហ៊ុនតូក្មួយហ៊ុនសែនរត់ចោលស្រុកទៅឥឡូវនៅអូស្ត្រាលីហើយអឺអឺយាយហ៊ុនសេណាត នេះយាយហ៊ុនសេណាតនៅអាមេរិកកូនហ៊ុនសេណាតក៏នៅអាមេរិកពួកនោះរត់ចោលស្រុកហើយពួកនោះរត់ចោលស្រុកបងបាទហ្នឹងហើយ កុំនិយាយណាអាពាក្យរត់ចោលស្រុកនេះកុំចេះតែជេរណាអត់ត្រូវណាពួកយើងអត់ដែលរត់ចោលស្រុកទេ យើងរត់ចោលដោយសារតែ យើងចង់បានជីវភាព ការរស់នៅល្អប្រសើរជាជាងរបបហ៊ុនសែនប៉ុន្តែពួកកូនចៅគណៈបកប្រជាជន ដែលរត់ចោលស្រុកនៅស្រុកខ្មែរមានលុយមានទ្រព្យសម្បត្តិស្ដុកស្ដំហើយសុកចិត្តយកលុយទាំងអស់ហ្នឹងមកទិញសេចក្ដីគេ មកទិញមុខរបររោស៊ីនៅស្រុកគេហើយមករស់នៅស្រុកគេអាហ្នឹងបានរត់ចោលស្រុកវានៅស្រុកខ្មែរស្អីស្អីក៏វាមានដែរដោយអាស្អីគេមួយស្អីគេឈ្មោះអា David Tim បងប្អូនស្គាល់បើអ្នកលេង Facebook ធ្លាប់ស្គាល់អា David Tim អាមួយនៅកាណាដានោះអាឈួតនោះបាទអានោះអានោះវារត់ចោលស្រុកវាទៅនៅកាណាដាវាទៅស៊ីឈ្នួលលីកកឡានដូចគេ ហើយវាអួតប្រាប់ពួកខ្ញុំ វាថាអញអញនៅស្រុកខ្មែរអញអញតកែអញនៅស្រុកខ្មែរអញធ្វើតកែគេ ហើយពេលវាមកកាណាដាវាលីកង់ឡានលីកង់ឡានឲ្យគេហើយវាវាខ្ញុំអត់យល់ថាចំឯងធ្វើឯងនិយាយចឹងឲ្យមើងងាយមើងងាយហ៊ុនសែនឲ្យមើងងាយហ៊ុនសែនខ្លាំងមែនតើណានៅស្រុកខ្មែរវាធ្វើជាតកាយគេវាមិននៅវាអត់នៅវាថាប្រទេសមានសន្តិភាពវាអត់នៅវាសុកចិត្តមករស់នៅធ្វើជាកម្មករគេណានៅស្រុកកាណាដាហ្នឹងអាអាស្អីគេឈ្មោះ David Tim ខ្ញុំថា អាពួកនេះវាមើលងាយហ៊ុនសែនណាបាទមាត់វាវាសាពះវាគោរពទង់គណៈបកប្រជាជនអីចឹងឯងប៉ុន្តែតាមពិតណាក្នុងចិត្តវាទង្វើរបស់ពួកវាមើលងាយហ៊ុនសែនណានៅស្រុកខ្មែរធ្វើចវាយនាយធ្វើតកែគេវាអត់នៅទេស្រុកចិត្តមកធ្វើកាជះគេនៅស្រុកគេឯងមើលងាយឯងមើលងាយគណៈបកប្រជាជនប៉ុណ្ណា អាពួកអស់ឯងមិននៅស្រុកគេហេ វាមកមើងងាយមើងងាយរបបហ៊ុនសែនប៉ុណ្ណាមើងងាយការដឹកនាំរបស់ហ៊ុនសែនប៉ុណ្ណាបើបើបើនៅស្រុកខ្មែរធ្វើតកែធ្វើអីអីមានអង្គរៈបើកឡានឲ្យឆ្វេងស្ដាំឲ្យសុកចិត្តមកស្រុកគេមកលីកង់ឡានមកអីឡើងលីកង់ឡានឡើងបែកមករៀមដៃហើយហ្នឹងហើយអាប៊ីបឺអូអាប៊ីបឺ4នាក់ហ្នឹងសម្ដេចឡុងខ្ញុំភ្លេចឈ្មោះអាអាប៊ីបឺ នៅនេះវាមានអាប៊ីកបើ4នាក់ហ្នឹងឈ្មោះស្អីគេអឺអឺអាពាក់មួយពាក់មួកហ្នឹង សវណ្ណឈ្មោះសវណ្ណអីគេសវណ្ណហងសវណ្ណហងអឺអីគេគ្រឹស្ណាលឹមសវណ្ណហងគ្រឹស្ណាលឹមណាគេមួយទៀតពួកអាប៊ីបើជាដាក់ឈ្មោះឲ្យពួកវាត្រូវទៅពួកអាប៊ីបើគ្រឹស្ណាលឹមសវណ្ណហងអឺ ណាគេទៀតទេប៊ុននីគឹមប៊ុននីគឹមអាប៊ីបើនោះបាទហ្នឹងហើយអើយហើយខ្ញុំថាយ៉ាងអីយ៉ាងមកជ័យអីណារត់ចោលស្រុករត់អីហ្នឹងមើងងាយគណៈបព្វជិជនណាពុទ្ធគណៈបព្វជិជននៅស្រុកអូចត្រាកៅក៏ប៊ីបើដែរដុកទ័រជេកបាទខ្លាំងអីហ្នឹងមិនហ៊ានប្រកួត មិនហ៊ានខមមិនជាមួយខ្ញុំផងប្លុកខ្ញុំអត់ហ៊ានឆ្លើយខមមិនអត់ហ៊ានមើលខមមិនខ្ញុំអើ ចត្រាកែវនឹងអន់ចត្រាកែវនឹងអន់ជាងប៊ុននីឃឹមទៀតប៊ុននីឃឹមគ្រាន់តែហ៊ានឆ្លើយឆ្លង ចត្រាកែវនោះអត់ហ៊ានឆ្លើយឆ្លងទេប្លុកយើងចោលហ្មងបាទអឺមហ្នឹងហើយខណ្ឌសវណ្ណគាត់ទៅមុននៅសល់ហងសវណ្ណមួយទៀតហងសវណ្ណហ្នឹងបែបហោះទៅតាមក្រោយព្រោះគាត់ហងបាទហ្នឹងហើយបងហៀយូពួកហ្នឹងគេមើលងាយសន្តិភាពណាព្រោះអូតាមមកហ៊ុនដែរតាមមកហ៊ុនតាប៊ីបឺដែរតាមមកហ៊ុនជេរសាហាវណា ណាស្គាល់តាមមកហើយមិនដឹងគាត់ជេរសាហាវណាបាទប៉ុន្តែមនុស្សអញ្ចឹងគឺហ៊ុនសែនសរសើរបងប្អូនបាទហ៊ុនសែនគាត់សរសើរមនុស្សអញ្ចឹងគាត់សរសើរមកហើញគាត់សរសើរស្អីគេម្នាក់មួយស្អីគេនៅនោះនោះស្អីគេឈ្មោះអីគេអីគេជក់កឆារាអីណានោះខ្ញុំនេះទេបាទហ្នឹងហើយហើយអឺអឺសិតតើអឺក្រុម Big Bird ហើយហើយដូច ចត្រាកែវអីនេះមិនហ៊ាន comment ទេប្លុកគេចោលអត់ហ៊ានអាន comment គេទេចត្រាកែវនេះបាទឲ្យតែខឹងឲ្យតែគេ comment ថាឲ្យអីបន្តិចប្លុកគេភ្លាមបើថាតិចប្លុកគេភ្លាមអត់ហ៊ានអត់ហ៊ានអត់ហ៊ានមើលព្រោះមិនដឹងជាឆ្លោយទៅនឹងគេយ៉ាងម៉េចបាទដុកទ័រជេកបាទដុកទ័រចាប់តសៃប៉ុន្តែមិនបាច់ហៀរាប់ពួកអស់ហ្នឹងទេ អឺបងសែមញោវាងម្នាក់មួយនៅដូចបៃហ្នឹងបាច់រៀបរាប់ទេហ្នឹងហើយកុំអីបាទអត់ទេអឺតាមមើលកុហកហ្នឹងមិនមែនទេមើលកុហកហ្នឹងនៅ Washington State ចម្រើនគង់បាទបាទអឺមើលមើលកុហកហ្នឹងនៅ Washington State មិនមែននៅ Texas ទេបាទពួកនៅក្នុងស្រុកខ្លាចពួករត់ចោលស្រុករក គ្រប់វិធីបែបយ៉ាងដើម្បី ទប់ស្កាត់ពួករត់ចោលស្រុកបាទណ៎បងបានបានឆន បងបានឆនគាត់ខមមិនពី YouTube មកគាត់ថាពួកនៅក្នុងស្រុកនោះគាត់សំដៅពួក CPP ពួកគណៈបព្វជិជនកណ្ណាយគាត់មិនសំដៅប្រជាពលរដ្ឋទេបាទពួកនៅក្នុងស្រុកនោះគឺពួកគណៈបព្វជិជននឹងរកវិធី គ្រប់បែបយ៉ាងដើម្បីទប់ស្កាត់អ្នករត់ចោលស្រុកបាទអត់ហ៊ាន បើកឲ្យលោកប្រធានសំរងស៊ីអាដាមអេងចៃអៀងលោកជំទាវអឺមូសុខួរអីត្រឡប់ទៅវិញប៉ុណ្ណឹងបាទខ្លាចខ្លាចគេហ្នឹងហើយខ្លាចខ្លាចពីពួកអី ខ្លាចប្រជាពលរដ្ឋខ្លាចការគ្រប់គ្រងរបស់ប្រជាពលរដ្ឋពីពួកនឹងដឹងដឹងថាប្រជាពលរដ្ឋនៅក្នុងប្រទេសនឹងគ្រប់គ្រងអ្នកនៅក្រៅស្រុកខ្លាំងណាគ្រប់គ្រងជាពិសេសនឹង គឺលោកប្រធានសំរងសៀងតែម្ដងបាទណាបាទអូខេយ៉ាឡង រះស្ងៀមអីគេរះសនាមទៅ បាទគាត់សំខាន់គឺបងឡាស្រីនឹងគាត់លងស្នេហ៍បងឡាស្រីនឹងគាត់ចូលទៅមើលឆារាហោដងគាត់លួចស្រឡាញ់គេគាត់ទៅសើគេស្អាតអញ្ចេះស្អាតអញ្ចុះមកឯងជំរឿនឯណាខ្ញុំខលទៅប្រាប់បងស្រីមកឯងឲ្យទៅហ៊ានខ្ញុំឃើញបងឡាស្រី ទៅខមមិនខ្ញុំថត screen បងឡាស្រីទុកឯងទុកយកទៅគម្រាមបងឡាស្រីខូចបងឡាស្រីនឹងខូច លីងឈុនអូបងលីងឈុនសុខសប្បាយបងតបរខាប់គេចេះកមោបកមោបដបឆេមពៀនហ៊ុនសែនហ៊ុនសែននេះគាត់ គឺជាជើងឯកសបកដបឯងបងគម្របអឺកមោបដបឯងទៅចិត្តតាកៅចិត្តទៅនៅគួយវេតហើយ ទៅចាប់សរសៃ Hehehe បាទបងចម្រើនចត្រាកែវទៅចាប់សរសៃនៅគុយវេតចាប់ឲ្យ ពួកអារ៉ាប់អីដល់ចាប់ឲ្យសัตว์អូតអឺបាទ good evening Christina Paul បាទបងឡានឹងខូចបាទអតុលាបងឡានឹងខូចណាស់ឲ្យតែឃើញចត្រាឡាយម្ដងម្ដងនោះចូលទៅខមមិនគេចេះខមមិនគេចុះទៅសើគេអីណា ណីអានោះអូយ៉ាប់ហ្មងបងឡានោះបាទអឺបាទអឺអស់ហើយបងប្អូនណាខ្ញុំចេះអានខមមិនលេងទេព្រោះអត់ឃើញបាទបាទ គាត់ថាកលៀងបៀងកែវគុំកែវគំអីគេកលៀងបៀងអូអូកលៀងបៀងសបកដបហ្នឹងហើយហ្នឹងហើយអូខេកលៀងបៀងនោះខ្ញុំធ្លាប់លេងកាលនៅក្មេងៗអាសបកដប ទឹកក្រូចសបកដបប៊ីយ៉ាហ្នឹងយើងយកទៅដំឲ្យទៅប៉ែតទៅ ហើយយើងចោះរុនវាទៅហើយយើងចងខ្សែទៅទាញឆាបលេងកលៀងបៀងបាទនឹកឃើញតែពីក្មេងធ្លាប់លេងដែរបាទអឺ ហ្នឹងហើយបងប្រាប់ប្រាប់បងបងប្រាប់បងឡាទៅបាទបាទបាទប្រាប់បងឡាទៅឃើញតញ៉ែគេនឹង ប្រយ័ត្នមានអីគេ HIV នោះបងសែនញោវាងគាត់ដឹងបាទខ្ញុំមិនដឹងថាហេតុអីបានសែនញោវាងគាត់ដឹងថាគេមាន HIV ទេប៉ុន្តែបងឡាអីមុននឹងតាក់តងអីតាក់តងទៅសួរយោបល់ពីបងសុំញុលសុំញុលវាងគាត់ឈ្មោះសុំញុលខ្ញុំសង្ស័យកលើគាត់ ខ្ញុំបាន សម្រេចតែដឹងបើគាត់ដឹងបាទបាទបងសុំយល់គាត់ឈ្មោះគាត់សុំយល់វាងគាត់សរសេរអញ្ចឹងបាទគឺលើគាត់សុំបានសម្រេចបងគាត់ដឹងមុនមកហើយឡាយមិនមិនទៅប្រាប់សួរគាត់សិនណាកុំចេះប្រេះផ្ដាអើយ គណៈបវិជាជនត្រូវបានយួនគេបង្រៀនឲ្យធ្វើជាសត្វឆ្កែដើម្បីបំរើគេអស់មួយជីវិតព្រោះយួនគេដឹងថាបើមានសត្វឆ្កែដែលគេចិញ្ចឹមអាចខំខ្មែរដែលតស៊ូបានជំនួសគេអនាគតទឹកដីខ្មែរធ្លាក់ទៅក្នុងដៃយួនទាំងស្រុងបាទតាមត្រូវហ៎បងបាទជាងបានថាខ្ញុំសង្ឃឹមថានៅក្នុងគណៈបពាជាជននឹងនៅមានបងប្អូនដែលគាត់ភ្ញាក់ខ្លួនខ្ញុំខ្ញុំដឹងមានមានឲ្យតែអឺ អឺមានការ ប្រែប្រួលណាមួយ ខ្ញុំថាអ្នកដែលនៅក្នុងគណៈបកប្រជាជនគេនឹងចេញមកហើយបងប្អូនបាទបាទហ្នឹងហើយហ្នឹងហើយបាទធ្លាប់អឺសេងសោមធ្លាប់លេងបាញ់ធុយអឺធ្លាប់លេងប៉ុន្តែខ្ញុំលេងអត់ដែរឈ្នះគេអត់ចេះលេងអាបាញ់ធុយហ្នឹងអាដាក់ស្អីគេ ដាក់ដុំថ្មនៅលើជង្គង់ហើយបាញ់ទៅនោះអាហ្នឹងខ្ញុំអត់ចេះទេខ្ញុំធ្លាប់ដឹងធ្លាប់ឃើញគេលេងអត់ចេះទេបើបាញ់ឃ្លីធ្លាប់បាទបើបាញ់ឃ្លីធ្លាប់លេងអឺបាញ់ធុយអត់ធ្លាប់ទេតែធ្លាប់ធ្លាប់សាកលេងដែរប៉ុន្តែលេងអត់អត់អត់អត់ត្រូវអត់អត់ចូលចិត្តលេងបាទហ្នឹងហើយបាទយេបងបងបងលីឈុនស្គាល់កលៀងបៀងទៀតណា គាត់ឈ្មោះសំអល់វាង សម្ដេចឡុងគាត់ថាគាត់ឈ្មោះសំអល់វាង សំអល់ទេអូប៉ុន្តែប៉ុន្តែសរសេរជាអង់គ្លេសគេហៅសំយល់សរសេរអង់គ្លេសគេត្រូវអានសំយល់អឺបងហាណាពេដែលលេជួបគ្នានៅវត្តតិចសាស្គាល់ខ្ញុំផងបាយមកវត្តតិចសាពេលណា បងហ្នឹងមកវត្តតែចាំថ្ងៃណាអាទិត្យក្រោយ នេះវត្តនៅដាឡានេះគេធ្វើបន់ជួយឆ្នាំខ្មែរថ្ងៃសៅរ៍ថ្ងៃអាទិត្យក្រោយនេះគឺបន់ចូលឆ្នាំខ្មែរនៅវត្តដាឡាគេហៅវត្តចាស់វត្តធំបាទបាទហ្នឹងហើយបាទអឺសាមសាមយ៉ូតាមពិតទៅហ៎ បាទឈ្មោះគាត់នឹងបើយើងអានអឺកៀងគេអានសៀមញោប៉ុន្តែបងឯងថាគាត់ឈ្មោះសំអល់ខ្ញុំមិនដឹងដែរប៉ុន្តែបើគាត់ឈ្មោះសុំញុលគាត់ឈ្មោះសុំញុលវាងគាត់ស្គាល់អឺគាត់ដឹងរឿងឆារាមានអីមានអីហ្នឹងគាត់ប្រាប់បងឡាស្រីហ្នឹងអាហ្នឹងក៏លោកគាត់សុំបានសម្រេចអូខេ next week ហ្នឹងហើយបាទ ហ្នឹងហើយអាទិត្យក្រោយខ្ញុំតនេខ្ញុំនឹងទៅវត្តចាស់នៅដាឡាស់បាទទៅទៅទិញម្ហូបទិញអីញ៉ាំចូលរួមបុណ្យចូលឆ្នាំមួយផ្លែតអញ្ចឹងទៅ បាទនៅអាទិត្យក្រោយបាទថ្ងៃសៅរ៍ថ្ងៃអាទិត្យហ្នឹងបាទបាទហៅគាត់ថាសុំយល់ទៅបុផាច័ន្ទហ្នឹងហើយបាទខ្ញុំហៅគាត់ថាសុំយល់ហ្នឹងហើយព្រោះឈ្មោះហ្នឹងបរោះបាទជំរាបសួរបងវណ្ណដូម៉ែនបាទជំរាបសួរបាទវណ្ណដូវ៉ែនបាទ អូហាណាពេតស្អែកគាត់ចេញទៅតិចផ្សះហើយបាទហ្នឹងហើយបាទបាទសុខសប្បាយតាមផ្លូវហើយយើងបើជួបគ្នាមកលេងបុណ្យចូលឆ្នាំនៅតិចផ្សះម្ដង បាទឲ្យស្គាល់បុណ្យចូលឆ្នាំនៅតិចផ្សះម្ដង នៅដាឡាស់បាទតែតិចផ្សះតិចផ្សះហ្នឹងវាថាទៅ Houston ណាទៅ Houston ហ្នឹងវែងវ័នហើយបាទ Houston ហ្នឹង4 4ម៉ោងពីគ្នាបាទបាទនៅដាឡាស់នេះ គឺអឺគឺនៅចិត្តខ្ញុំនឹងឯងបាទ បាទ dictator dictator hunter ហ្នឹងក៏ឈ្មោះសាហាវដែរឈ្មោះអ្នកប្រមាញ់ជនផ្ដាច់ការ បាទបាទឈ្មោះសាហាវដូចតែគ្នាទេបងសៀមញោមវាងហ្នឹងគាត់តាណា បាត់អត់ឃើញ comment ទេសង្ស័យទៅបាត់បងហ្នឹងហើយអូខេអឺយ៉ាហាង Donut Sonaro ដូចជានៅ Houston តាមខ្ញុំដឹងប្រហែលជា ប្រហែលជា1ម៉ោងពី downtown Houston ឯហ្នឹងឯងខ្ទង់ប៉ុណ្ណឹងឯងខ្ញុំអត់ដឹងដែរគាត់អត់ដឹងនៅអឺ Sonoro ហ្នឹងមានហាងដុល្លារនៅនៅ Houston ទប់តែទិញទេបាទទប់តែទិញទេបាទហ្នឹងហើយបាទអូខេហ្នឹងហើយបងប្អូនបាទខ្ញុំចេះតែភាសាលេងខមមិនណាហើយអត់ទាន់ឃើញចិត្តភក្តីទៅវត្តដាឡាស់ដែរ អូចិត្តភក្តីឯងទៅវត្តជាមួយចត្រាកែវចិត្តភក្តីនឹង ទៅវត្តជាមួយចត្រាកែវទៅហ្នឹងហើយបាទកុំមកវត្តដល់ឡាស់អីបាទអឺអូខេហ្នឹងហើយខ្ញុំអស់ហើយចឹងក៏សូមអរគុណបងប្អូនទាំងអស់ដែលបានចូលរួម តាមដាន តាំងពីដើមរហូតដល់ចប់ អរគុណចំពោះការគ្រប់គ្រងហើយបើសិនជាអឺរាល់ពាក្យសម្ដីមានការលឹះខ្វះ អីតង់ណាជ្រុះជ្រុះអីសូមបងប្អូនមេត្តាខន្តីអភ័យទោសខ្ញុំនិយាយដើម្បីកំដរបរិយាកាសឲ្យបងប្អូនបានសើចសប្បាយលេងទេបាទហើយក៏ដូចជាអឺចូលរួមអឺ បុណ្យចូលឆ្នាំខ្មែរយើងនៅខាងមុខនេះបាទអញ្ចឹងក៏សូមអរគុណអឺសូមជូនពរបងប្អូនទាំងអស់ជូនពរឆ្នាំថ្មី បាទសិរីសួស្តីសុភមង្គលគ្រប់ក្រុមគ្រួសារហើយបងប្អូនប្រកប កិច្ចការអ្វីក៏បានប្រកបជោគជ័យតាមបំណង បាទសូមអរគុណសូមជម្រាបលា ចំពោះការហើយក៏សូមអរគុណចំពោះការគ្រប់គ្រងបាទ